បាទសូមក្រាបថ្វាយបង្គំព្រះធរានុព្រះគ្រប់អង្គសូមជម្រាបសួរបងប្អូនជនជាតិទាំងអស់គ្នាទាំងនៅក្នុងប្រទេសនិងក្រៅប្រទេសបាទថ្ងៃនេះគឺខ្ញុំ live តាមអ្នកឯងហើយបាទហើយសូមជិតតាប់សូមបងប្អូនជនជាតិចូលរួម share និងចុច like comment អឺខ្ញុំមិនបានជម្រាបសួរបងប្អូន comment ឬក៏ ថាសួស្តីខ្ញុំនៅក្នុងនេះមួយមួយទេដោយសារខ្ញុំបកស្រាយពីទស្សនភាពគុំព័ត៌មានថ្មីថ្មី ហើយខ្ញុំបានសរសេរ caption នៅលើ ក្នុងការ live របស់ខ្ញុំនេះថាពួកយើងគុំដើរតាមព្រឹត្តិការណ៍របបហ៊ុនសែនកំពុង តែបង្កើតព្រឹត្តិការណ៍ហើយព្រឹត្តិការណ៍ខ្លះវាមិនគួរកើតក៏គេអស់បន្លាយពេលដែរបាទនេះអ្វីដែលខ្ញុំ ចង់បកស្រាយទៅថ្ងៃនេះហើយក្នុងនោះក៏មានពាក់ព័ន្ធនឹងបងប្អូនជាពលរដ្ឋខ្មែរជាបុគ្គលិកនាការវើក៏ដូចជាព័ត៌មានថ្ងៃនេះ អ្នកទោសមនសការយើងឡើងសាវនាការរបស់ក្នុងពេញបាទហើយក៏ឃើញស្ការសម្ដែងរខោនរបស់បងស្រីសេជធារីត្រូវបានគេខាត់ខ្លួនហើយខ្ញុំនឹងបកត្រាយជូនប្រាប់បងប្អូនតាមលំដាប់លំដោយដូចតទៅ បាទអរគុណណាស់ដែលបានចូលរួមតាមដានទស្សនា ហើយក៏ចូលរួម share ព័ត៌មានពីទូទួលមនស្សការខ្មែរពួកយើងខ្ញុំផងដែរបាទដោយសារពេលវេលាខុសគ្នានៅសហរដ្ឋអាមេរិកក៏នៅប្រទេសហ្វាំងឡង់ក៏ដូចនៅប្រទេសកម្ពុជា នៅថ្ងៃនេះនៅប្រទេសកម្ពុជាខ្វះ15នាទីទៀតមក2ថ្ងៃត្រង់បាទមក2ថ្ងៃរសៀលបាទថ្ងៃសៀលហើយនៅប្រទេសហ្វាំងឡង់ផងដែរនៅស្មើនេះ ខ្វះ15នាទីទៀតគឺម៉ោង9បាទបាទ9ព្រឹកបាទមែនតើទៅខ្ញុំទៅងើបពីគេប្រហែលជា2ម៉ោងដែរទេបាទតែតម្រាំតែរៀបចំហើយក៏នឹងមើលព័ត៌មានខ្លះខ្លះដល់បងប្អូនយើងកាលពីព្រឹកមិញនៅពីកម្ពុជាធ្វើឲ្យខ្លះហើយព័ត៌មានខ្លះខ្ញុំឃើញនៅក្នុងនេះមានការបត់ចោតបាទបត់ចោតពីរបបភ្នំពេញដល់បងប្អូនគេហៅថាជាស្ត្រី បាទជាស្ត្រីអឺដល់ស្ត្រី19រូបបាទទាំងអស់14រូបប៉ុន្តែ9រូបហ្នឹងត្រូវបានគេចោតបាទត្រូវបានគេចោតពីបត់អឺញុះញង់បកឲ្យ មានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមបាទបងប្អូនជនជាតិលោកតារយាយទាំងអស់គ្នាជួយពិចារណាទាំងអស់គ្នាខ្ញុំមិនដឹងជាយកច្បាប់អីឬក៏យក អីមកនិយាយឲ្យវាសមនឹងការបត់ចោតរបស់តឡាការតេឡេលោករំពេញបាទតើក្នុងច្បាប់រដ្ឋធម្មនុញ្ញតែយើងស្តែងតែនិយាយកន្លងមកបាទសូមទោសបងប្អូនយើងលឺទេបាទលឺខ្ញុំនិយាយទេបាទសូមប្រាប់ផងបាទយូកាខ្ញុំនិយាយទៅអត់លឺហើយខ្ញុំភ្លេចបើកមួយកម្លេង vivo បណ្ដោយបាទបាទខ្ញុំសូមសូមអធិប្បាយបន្តទៀត ពាក់ព័ន្ធនឹងច្បាប់បទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមបាទក្នុងច្បាប់បាទក្នុងច្បាប់ដែលគេដាក់ក្នុងក្នុងមាត្រាប្រមាណ494ឬក៏495បាទបានចែងក្នុងមាត្រា494 495បទព្រំតន់ទៀតបាទបាទសូមបញ្ញវន្តឬលោកបណ្ឌិតច្បាប់កតិយុត្តមួយចំនួនបកស្រាយបន្តិច សិទ្ធិរបស់បងប្អូនជាកម្មករណាជាបុគ្គលិកនាការវើលក៏ដូចជាកម្មកររោងចក្រដែលពួកគាត់តកែធ្វើបាបជិះជាន់បញ្ឈប់ការងារអត់គិតតម្លៃពេលវេលាកបងខាតដល់ពួកគាត់ធ្វើការរាប់ឆ្នាំមកហើយហើយគាត់បញ្ចេញការតវ៉ាណាយើងជជែកគ្នាអស់លទ្ធភាពហើយទម្រាំបានតវ៉ានេះគឺបានជជែកគ្នាមានសហជីពថាអីរួចរាល់អស់ហើយ ប៉ុន្តែតកែនេះគឺគេអត់ចោះញោមដោយសារយើងឃើញក្នុងបណ្ដាញសង្គមថា មានប្រពន្ធលោកហ៊ុនសែននៅពីក្រោយខ្នងបាទណាការនោះគឺជាការគ្រប់គ្រងរបស់លោកពលលោកហ៊ុនសែននៅពីក្រោយខ្នងណាបងប្អូនតើយើងជំនឿជាតិនេះគឺអ្វីដែលខ្ញុំបានទទួលពីសំណាក់បងប្អូនក្នុងបណ្ដាញសង្គមបាទហើយពិតមិនពិតយ៉ាងណា សូមបងប្អូនតាមដានទាំងអស់គ្នា ខ្ញុំជឿជាក់ថារបបក្នុងភ្នំពេញឬក៏អ្នករកស៊ីនៅទីក្រុងភ្នំពេញបើអត់មានខ្សែបណ្ដាញនៅក្នុងតកូលហ៊ុនទេណាគឺអត់បានយូរទេណាបងប្អូននេះគឺជាតកែកាស៊ីណូដែលជាហៅថាតកែគេជួលឲ្យធ្វើតកែណាបាទជួលឲ្យធ្វើតកែនៅ Naga World ប៉ុន្តែតកែក៏ប្រកាសតាមព័ត៌មានបណ្ដាញសង្គមរបស់ហោះប្រងព្រៀតមកគឺប្រពន្ធលោកហ៊ុនសែនបាទហើយនេះគឺជាអ្នកនាំពាក្យ ក្រសួងការងារលោកហេងសួរបាទបងប្អូនមើលមុខមាត់គាត់ឲ្យច្បាស់ហើយគាត់នេះ មានប្រជាប្រិយភាពខាងកັບសម្លាប់បកលក្ខណៈគ្រោះថ្នាក់ចរាចរណ៍តាមដានធ្វើបាបវាយបែកក្បាលគឺក្រុមហេងសួរនេះហើយបាទហើយខ្ញុំមិនមែនចេះនិយាយទេគឺយើងឃើញថាសំឡេងវីដេអូ រួមទាំងសំឡេងថ្មីថ្មីរបស់គាត់ទៀត ចោទថាស្ត្រីពោះធំបាទស្ត្រីពោះធំហ្នឹងរៀបចំបដិវត្តពណ៌ទៅទៀតបាទនេះនេះគឺជាអ្វីដែលអ្នកនាំពាក្យក្រសួងការងារគាត់មានគាត់និយាយគេថាមាត់កថារបស់គាត់ណាណាបើថាមាត់ឆ្កែវាអត់ទៅបានវាបានតែព្រោះតែនេះហៅមាត់គាត់មាត់កថាបាទមាត់កថាដែលប្រមាថមើងងាយបងប្អូនជាបុគ្គលិកនាការវើថាគាត់មានផែនការហៅថា ធ្វើបដិវត្តពណ៌បាទឥឡូវនេះគេអនុវត្តតាមអ្វីជាសម្លេងរបស់លោកហេសួរនេះបាទបងប្អូនជនជាតិឃើញពួកគាត់មានទំនន់មានភាសាខ្មែរយើងហៅថាមានកឬក៏មានផ្ទៃពោះបាទមានផ្ទៃពោះណាបងប្អូនឃើញការកន្លងមកយើងឃើញបណ្ដាញសង្គមគណៈបព្វជិជនតែងតែចោទថាពួកសង្គ្រោះជាតិសិតពួកលៀបពណ៌ឥឡូវបងប្អូនមើលឃើញថារបបក្នុងភ្នំពេញ មិនត្រឹមលៀបពណ៌ដល់គណៈបកសង្គ្រោះជាតិពួកក្រមឧទានទេបងប្អូនសូម្បីតែកម្មករគ្នារងគ្រោះគ្នារងគ្រោះអយុត្តិធម៌ហើយក៏ត្រូវបានរបស់ក្នុងពេញលៀបពណ៌ពួកគាត់ដែរអានេះដែរអ្វីសំណេររបស់លោកហេងសួរក៏ដូចជាការអនុវត្តច្បាប់ចោតគាត់ពីបទញុះញង់ឬក៏បទក្នុងមាត្រា494 495នេះបងប្អូនខ្ញុំអានស្ដាប់មិញហ្នឹងគឺដឹងច្បាប់ លោកគ្រូសនរាធ្លាប់និយាយថាជាច្បាប់ម៉ែវាណាស្រេចតែវាថាស្រេចវាចោតបាទនេះគឺជាប្អូនស្រីដែលត្រូវបានខាត់ខ្លួនបាទហើយរូបថតនេះទៅផុសណែតពេញបណ្ដាញសង្គមបាទក្នុងបណ្ដាញសង្គមបាទនេះសូមបងប្អូនទស្សនាហើយកុំភ្លេចជួយ share ជួយ comment ផងបាទដើម្បីឲ្យបងប្អូនយើងអាចទៀតអាចទៀតបានឃើញបាទហើយរូបភាពបងប្អូនបាទដៃទទេហើយជាមួយនឹងរូបភាពដែល របបក្រុងភ្នំពេញដាក់កម្លាំងពួកគេហៅថាពួកស៊ីសាច់ហត់ឈាមបងប្អូនឃើញនេះមានដបងមានកំភ្លើងបាញ់វិហារតភ្នែកមានខែលណាមាន ប្រដាប់ការពារគ្រប់គ្រាន់ជាមួយនឹងបងប្អូនពលសំទោសច្រឡំពលកបាទសំទោសជាបុគ្គលិកកម្មករ Nagavel បាទដៃទេបងប្រូនរូបភាពខ្ញុំសូមអរគុណចំពោះ បងប្អូនក្នុងបណ្ដាញសង្គមដែលភ្ជាប់រូបភាពបានល្អល្អហើយខ្ញុំដកស្រង់រូបភាពទាំងអស់នេះមិនមែនខ្ញុំទៅចុះថតខ្លួនឯងទេបាទគឺដកស្រង់សេវយកមកពីបងប្អូនដែលនៅក្នុងបណ្ដាញសង្គមគាត់កាត់តហើយរូបតតកាត់តនេះមិនមែនកាត់រូបភាពក្បាលផ្សេងអីផ្សេងទេគឺកាត់រូបហៅថាភ្ជាប់រូបភាពជាមួយនឹងបងប្អូនបុគ្គលិក Naga World បាទដៃទៅទេជាមួយសមត្ថកិច្ចដែលជាដឹកនាំ ដោយរបបភ្នំពេញត្រៀមបាទត្រៀមកងក្រាបឬកំទេចឬចាប់បងប្អូនឃើញហើយនេះគឺជារូបភាពដែលខ្ញុំភ្ជាប់ជាមួយបាទភ្ជាប់ជាមួយបាទតនេះគឺបងប្អូនជនជាតិមើលពិចារណាទាំងអស់គ្នាបាទពិចារណាទាំងអស់គ្នាកុំឲ្យថាពួកយើងខ្ញុំ ចេះតែលៀបពណ៌ចេះតែថាបានតែនិយាយអត់បានធ្វើសោះការពិតរបបព្រំពេញគេបានធ្វើមែនបងប្អូន អ្នកណាដែលប្រឆាំងនឹងរបបគេប្រឆាំងនឹង ដំណើរការការដឹកនាំរបស់គេគឺគេ កំទេចគេសម្លាប់គេចាប់គេដាក់គុកក៏ព្រៀងកំហែងគ្រប់រូបភាពទាំងអស់អានេះតែខ្ញុំចង់បរិយាយជូនបងប្អូនទាំងអស់គ្នាបានជាបងប្អូននេះគឺជាស្ត្រីបាទមានតែមួកនិងអាវដៃទទេ បាទហើយជាស្ត្រីពោះធំតស៊ូដើម្បី ឆ្នាំងបាយរបស់គាត់ជីវភាពរបស់គាត់ប្រចាំថ្ងៃបងប្អូនណាមិនត្រូវបានការគាំពៀឬមិនត្រូវបាន ការលើកទឹកចិត្ត ឬដោះស្រាយជូនដល់គាត់បែរទៅជាចាប់គាត់ដាក់ពន្ធនាគារពីបទហៅថាញុះញង់ឲ្យមានភាពវឹកវរក្នុងវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមណាក្នុងមាត្រា494 495បទព្រំតន់នៃប្រជាជាតិកម្ពុជាទៀតបាទ បងប្អូនយល់យ៉ាងណាដែរចំពោះបញ្ញវន្តដែលខ្ញុំជឿជាក់ថាបងប្អូនមួយចំនួនជាបញ្ញវន្តគាត់រៀនសូត្រចេះដឹងច្រើនណាមិនមែនប៉ុណ្ណឹងទេគឺអ្នកចេះដឹងច្រើនណានៅប្រទេសកម្ពុជាខ្ញុំឃើញសំណេរលោកបណ្ឌិតសេងស្ទីរីគាត់ថាបញ្ញវន្តអត់ទាន់មានអាងើបទេ បាទក្រាបទាំងអស់ក្រាបទាំងអស់គឺស្ងាត់តែម្ដងរៀនមកគឺគាត់ຕົកក្នុងគ្រូបាគាត់ សម្រាប់ប្រទេសជាតិកំពុងលិចលួង កំពុងរងគ្រោះយ៉ាងម៉េចគាត់អត់ខ្វល់ទេម្នាក់នេះគឺខ្លាចងាប់បាទខ្លាចងាប់ ប៉ុន្តែខ្ញុំឃើញថាបងប្អូនជាកម្មករក្រុមបងប្អូនយុវជនជាខ្មែរថាវរៈមេដាធម្មជាតិសកម្មជនយើងមួយចំនួនតស៊ូមតិណាគឺគាត់ធ្វើដើម្បីជាតិមាតុភូមិទាំងមូលមិនមែនធ្វើដើម្បីគ្រួសារគាត់បងប្អូនគាត់ទេបងប្អូនណានេះជាអ្វីដែលខ្ញុំចង់ប្រាប់ទៅបញ្ញវន្តមួយចំនួនបាទបានចំណេះវិជ្ជារៀនសូត្រចេះដឹងអោបដេកអោបបាទយើងក្របចាក់សោទុកបាទអត់ខ្វល់ពីសង្គមជាតិ បាទខ្ញុំអត់លើកទឹកចិត្តទេអ្នកដែលមានចំណេះរបៀបនេះគឺកុំទៅរៀនអីល្អជាងយើងដេកយកជើងត្រមេឃហើយខ្លាចមេឃបាក់សកត់លើយើងរហូតទៅបាទអានេះខ្ញុំចង់និយាយចឹងបាទខ្ញុំមិនប៉ះពាល់អីច្រើនទេគាត់និយាយបន្តិចបន្តិចដើម្បីឲ្យបញ្ញវន្តមួយថាគាត់សិតតែបណ្ឌិតប្រាជ្ញរៀនចប់បញ្ញាបត្រអនុបណ្ឌិតវិទ្យាសាស្ត្រនយោបាយខ្លះនេះនោះគឺយើងឃើញហើយបាទឃើញហើយថាវាយ៉ាងម៉េចហើយរូបភាព ដែលថ្ងៃឆ្លងឆ្នាំណាលោកតាយាយបងប្អូនជនជាតិនេះរូបភាពដែលខ្ញុំទទួលបានពីក្នុងបណ្ដាញសង្គមដែរនៅ ប្រលប់ថ្ងៃឆ្លងឆ្នាំទី31ណានៅប្រលប់ប្រលប់ឯងប្រហែលជាម៉ោង7 8យប់ឡើងទៅបាទដល់ម៉ោង11 12យប់ក៏មិនទាន់ចាប់ដែរគឺគេយកកងកម្លាំងមកពាត់បាទមកពាត់បងប្អូនជាហៅថាអឺ បុគ្គលិក Naga World បាទតងយប់ហ្នឹងបាទគឺនៅមុខ Naga World បាទគឺចាប់ពួកគាត់បាទចាប់ពួកគាត់បាទនេះគឺជារូបភាពមុនឆ្លងឆ្នាំសូម្បីតែថ្ងៃឆ្លងឆ្នាំសកលពី2021ចូល2022នេះរបបនេះក៏អត់លើកលែងដែរបានខ្ញុំបង្ហោះសារមួយថា ឃើញគេចាប់កូនឆ្កែមួយ ដែល ចាប់កូនទាណាខំកូនទាងាប់លង្គោបាទថាគឺខ្ញុំសរសេរខັບសិននេះគឺប្រៀបធៀបបងប្អូន មិនប្រមាថគាត់ទេបាទគឺកូនឆ្កែជាកាចសាហាវបាទបងប្អូនមើលហើយនៅក្នុងអាស៊ានយើងឃើញថារបបនេះគឺសាហាវដូចភូមា បាទឥឡូវហ្នឹងរៀបចំទៅ ភូមាទៀតហើយព្រឹត្តិការណ៍ទាំងអស់នេះមែនតើទៅខ្ញុំ តែតែនិយាយដដែលដែរថារឿងនាការវាមិនធំប្រមាណទេបាទការដោះស្រាយមិនពិបាកទេប៉ុន្តែជាចេតនារបស់ក្រុងភ្នំពេញបាទជាចេតនារបស់ក្រុងភ្នំពេញគេចង់ពន្យាពេល ការដោះស្រាយនេះកុំឲ្យបងប្អូនចាប់អារម្មណ៍ទៅការទស្សនកិច្ចរបស់លោកហ៊ុនសែនដែលចិនប្រើឲ្យទៅប្រទេសភូមា បាទដែលចិនប្រើឲ្យទៅប្រទេសភូមា ទៅជួយ លើកទឹកចិត្តឬក៏ផ្ដល់ជាសភាវៈសភាវុធឬក៏កម្លាំងហៅថាទឹកប្រាក់យកលុយទៅជួយដល់មៀងអង្លាំងបាទអានេះគឺជាដែលយើងមើលឃើញបាទមើលឃើញទោះដឹងថាប្រជាពលរដ្ឋភូមិមិនសบายចិត្តបាតកម្មទូទាំងប្រទេសដិតរូបថតយករូបថតទៅជន់ណាគេអត់ស្វាគមន៍វត្តមានលោកហ៊ុនសែនចូលទៅទឹកដីប្រទេសគេក៏លោកហ៊ុនសែននៅតែបដិញ្ញាទៅដែរ បាទទៅបដិការទៅរហូតទៅដល់បកៃក្របបែកផ្ទុះជាប់របបស្ថានទូតទៀតណានេះតែបើយើងស្រមៃបន្តិចងាកមកក្រោយបន្តិចពលលោកហ៊ុនសែនជួយជាពលរដ្ឋខ្មែរប្រហែលគាត់ចិត្តមោះមុតទៅប្រទេសភូមាឬចិត្តមោះមុតជួយទៅប្រទេសឡាវប្រទេសយួនយកលុយជួយប្រទេសគេវិញណាបងប្អូនហើយបើដឹងជាប្រជាពលរដ្ឋខ្មែរសប្បាយចិត្តប៉ុណ្ណាហ៊ុនសែនចង់មានគណៈបក ចំមានលោកប្រធានសំរងស៊ីលោកប្រធានកឹមសខាប្រមាណអ្នកទៀតក៏តតាំងមួយហ៊ុនសែនអាចឈ្នះដែរមិនអាចឈ្នះរបបនេះបានទេដោយសារគេឃើញលោកហ៊ុនសែនស្រឡាញ់ប្រជាពលរដ្ឋដោះស្រាយកង្វល់របស់ប្រជាពលរដ្ឋបញ្ហារបស់ប្រជាពលរដ្ឋដីធ្លីផ្ទះសម្បែងណាកាត់ព្រៃឈើលក់បឹងលក់ទលេលុបបន្លាយដងអូស្ទះផ្លូវទឹកទឹកចំនួននោះពលរដ្ឋសប្បាយចិត្តខ្ញុំបានក៏គ្រប់គ្រងដែរបាទក៏គ្រប់គ្រងដែរ ណាខ្ញុំអត់ប្រឆាំងគាត់អត់អីគាត់ទេគឺគ្រប់គ្រងទាំងអស់គ្នាឃើញប្រទេសយើងរីកចម្រើនអភិវឌ្ឍហ្នឹងខ្ញុំមិនទៅប្រឆាំងអីទៀតបើប្រទេសយើងអភិវឌ្ឍរីកចម្រើន មានរដ្ឋាភិបាលស្រឡាញ់ប្រជាពលរដ្ឋស្រឡាញ់សុខមាភាពរបស់ប្រជាពលរដ្ឋចំណេញទីផ្សារមានការងារធ្វើណាចំណេញបរទេសមកមានចិត្តគីមីផាកវិន័យចាប់ដាក់គុកឯងពួកអាអ្នករកស៊ីទុច្ចរិតខុសច្បាប់អីចឹងទៅ ទេសពេលនោះប្រទេសយើងជឿជាក់ថាអត់មានទឹកផ្នែកប្រជាពលរដ្ឋអីប្រមាណទេបងប្អូនតិចតួចវាជៀសមិនផុតទេការគ្រប់គ្រងប្រទេសមួយមួយ វាជៀសមិនផុតនឹងការរឿងថាថាអសកម្មខ្លះខ្លះតិចតួចទៅវាអត់ជៀសផុតទេប្រទេសខ្មែរប្រទេសណាក៏ដោយលើពិភពលោកមិនថាថារដ្ឋអាមេរិកជប៉ុនកាណាដាអូស្ត្រាលីណាក៏ដោយប៉ុន្តែអាស្រុកខ្មែរយើងនេះវាមិនមែនជារឿងតិចតួចណាបងប្អូនតែយើងជនជាតិ ជារឿងច្រំដែលច្រំដែលបាទជារឿងច្រំដែលច្រំដែលដែលរបបនេះគេបង្កើតព្រឹត្តិការណ៍មួយឥឡូវព្រឹត្តិការណ៍ឥឡូវគេមុនគេធ្វើមួយខែពីរបីខែមួយមួយទៅឥឡូវនេះគេធ្វើរាល់ថ្ងៃបាទគេធ្វើរាល់ថ្ងៃបងប្អូនដូចមួយរយៈមុនអញ្ចឹងគេធ្វើជាស្អីណាចាប់បានគ្រឿងញៀនអីចឹងទៅក៏ពិតគ្រឿងញៀនគេរកស៊ីពេញប្រទេសស្រុកខ្មែរហ្នឹងប៉ុន្តែគេធ្វើបំផាយស្ថានភាពដល់ពេលគ្រឿងញៀនហ្នឹងគេតើគ្នាទៅសើបអង្កេតទៅប៉ះចំកូនចៅគាត់ហើយបង្កើតឯងបង្កើតមួយទៀត នោះឯងមើលទៅមើលបឹងទលេសាបគាត់ជុំវិញគេយកដីណាគេឈូសឆាយព្រៃលិចទឹកទឹកទីអត់ចាប់ពួកនឹងដាក់គុកមើលបីនោះទៀតណាក្រាបបាត់អាគ្រឿងញៀន80តោនឥឡូវអាបឹងទលេសាបនោះប៉ះសួរចុះសួរឡើងប៉ះដៃជើងគាត់ទាំងអស់សិតកូនចៅគាត់បាទសិតដីកូនចៅគាត់រាប់ពាន់រាប់ម៉ឺនរាប់សែនហិកតាសូម្បីតែសុកទូតក៏គាត់លំោះមកថាដីហ្នឹងមិនមែនសុកសុកប្រជាពលរដ្ឋទៅធ្វើគឺមានមន្ត្រីធំធំនៅក្រោយខ្នង ណាលោកសុកទូតនិយាយប៉ុណ្ណឹងទៅទៅផ្ទះហ៊ុនសែនផ្ទះពីមេដៃបែកមាត់ឥឡូវលែងហ៊ានចេញមាត់បាត់បាទនិយាយឯងនិយាយប៉ះពាល់ឯងនិយាយចឹងដូចប៉ះពាល់អញណាឃើញទេឥឡូវសុកទូចលែងហ៊ានចេញមាត់ចេញមុខបាទអានេះដែរជំរាបពុកម៉ែបងប្អូនបានជ្រាបថារបបនេះគេបង្កើតព្រឹត្តិការណ៍រាល់ថ្ងៃហើយដូចណាកាវិលនេះក៏ជាព្រឹត្តិការណ៍ដែរបងប្អូនក៏ជាព្រឹត្តិការណ៍ដែរបងប្អូនរងគ្រោះ មែនទែននៅតែការវើលប៉ុន្តែព្រឹត្តិការណ៍ដែលហ៊ុនសែនអូសបន្លាយនោះគឺអត់ឲ្យដោះស្រាយដើម្បីឲ្យបងប្អូនចាប់អារម្មណ៍នៅលើបុគ្គលិកនាការវើលនេះឲ្យខ្លាំងមែនទែនឲ្យខ្លាំងមែនទែនមែនទែនទៅបងប្អូននាការវើលក៏ជារងគ្រោះហើយក៏ជាសម្រាប់លោកហ៊ុនសែនធ្វើឆាករខោនដើម្បីកុំឲ្យមានការដឹងឮពីការបោកក្របបែកនៅប្រទេសភូមាក៏ដូចជាប្រទេសលោកខាងលិចកំពុងដាក់ទរណកម្មមកលើរបបភ្នំពេញណា យើងឃើញថាគេធ្វើអ្វីមួយគឺប្រសិទ្ធភាពនៃអ្នកតាមដានហ្នឹងគេមើលបាទគេមើលដោយសារកន្លងមកគេសម្ដែងចោលប្លន់ចោលលួចណាអូអស់តោះបងប្អូនគ្រប់ត្រមើលនឹងមិនដឹងនឹងឡើងអស់តោះហើយប៉ុន្តែយើងគាត់តែមើលសើសើសំបីតែក្មេងក៏ដឹងដែរថានេះជាការសម្ដែងណាដូចជាចោលចូលប្លន់បាញ់ស្លាប់អអាហ្នឹងគេប្រើទៅវាដឹងរឿងច្រើនពេកងាប់បាទហើយដូចជារឿង ផ្សេងផ្សេងទៀតជាច្រើនដែលរបបនេះបង្កើតតែរឿងឡើងបងប្អូនណាវាមិនមែនជារឿងចែកដន់ទេបាទមិនមែនរឿងចែកដន់ទេគឺការរៀបចំបាទហើយបងប្អូននាការវើលនេះបងប្អូនកាត់ពិតទៅដោះស្រាយអត់ពិបាកទេព្រោះតាមបងប្អូនស្រីឬបងស្រីបងប្រុសនិយាយរឿងក្នុងការកោតកម្មនេះគឺរបបក្នុងនំពេញចំណេញប្រាក់ក្នុងមួយខែមួយខែរាប់រយលានបាទរាប់រយលានពីនាការវើលនេះប៉ុន្តែហេតុអ្វីបានគាត់ដោះស្រាយពិបាក ចុះលោកហ៊ុនសែនយកលុយទៅឲ្យយួនជិត100លានបាទ35លានស្អីស្អីផ្សេងផ្សេងសរុបទៅចូលចូល50លានណាបាទឲ្យទៅឡាវ2ទៅ10លានណាប្រមូលអង្គការងាចិត្តគាត់អាណា2លានខ្លះ3លានរហូតដល់ជាង10លានឲ្យទៅភូមិមា20លានណាណាណាបងប្អូនណាចុះប្រជាពលរដ្ឋបុគ្គលិកកម្មករនាការវល់នឹងតែ300អ្នកជាងហ្នឹង 200អ្នកជាងហ្នឹងហេតុអីលោកហ៊ុនសែនដោះស្រាយមិនបានណាបងប្អូនប្រៀបធៀបគ្នាបាទជួយប្រៀបធៀបគ្នាមើលតើខ្ញុំនិយាយនេះខុសឬត្រូវឬក៏យ៉ាងម៉េចសូមឲ្យបងប្អូនលោកតានិយាយពិចារណាក្នុងគតិយុត្តបាទកុំចារណាមួយដែលគេហៅថាស្អប់ព្រោះអឺមិនទេខ្ញុំមានពាក្យស្លោកគេខ្ញុំមិនបានដាក់នឹងក្បែរខ្លួនឲ្យបងប្អូនស្ដាប់ណាពិចារណាទាំងអស់គ្នាថាតើរបបនេះ យើងមើលឃើញថាព្រឹត្តិការណ៍ខ្លះបងប្អូនប្រជាពលរដ្ឋរងគ្រោះពិតប្រាកដប៉ុន្តែគេពញាមិនដោះស្រាយធ្វើឲ្យព្រឹត្តិការណ៍ហ្នឹងដោយសារគេល្បីពេញនិយមទៅវាប្រឡប់ស្ថាបការមួយទៀតហើយដូចម្សិលមិញបងប្អូនឃើញលោកហ៊ុនសែនពីមុនមកក្រសួងការពារជាតិគេប្រកាសថាគេប្រកាសព្រឹត្តិការណ៍ថាតើមានបងប្អូនចាប់អារម្មណ៍អត់មើលឯប្រកាសថាក្រសួងការពារជាតិប្រពាក់លុយរដ្ឋឲ្យហ៊ុនសែនលុបបំណុលក្រសួងការពារជាតិហូតទៅដល់ជាង2លានដុល្លារបងប្អូនណា ក្រសួងការពារជាតិមួយទាំងមូលជាពាក់លុយរស់ជាង2លានដុល្លារបងប្អូនយល់យ៉ាងម៉េចបាទបងប្អូនយល់យ៉ាងម៉េចណាណាអានេះដែលខ្ញុំជម្រាបជូនបងប្អូនជាពលរដ្ឋព្រឹត្តិការណ៍ដែលរបបនេះគេធ្វើឡើងអាណាមិនសូវជាប្រេកគេលុបចោលបាត់ឥឡូវនេះលោកហ៊ុនសែនបានប្រកាសថាចវាយខេត្តទាំងអស់ដែលរកស៊ីមួយក្រុមហ៊ុនមួយនោះដែលរកស៊ីធ្វើផ្លូវធ្វើសាលារៀនធ្វើអីណៃណៃដែលចុះកុងត្រាជាមួយចវាយខេត្តមួយចំនួនបណ្ដាលទីលុយទីលុយរដ្ឋាភិបាលបាទឃើញទេ ហើយបងប្អូនខ្លះយកទៅភៀកលោកហ៊ុនសែនអស់លុយហើយលោកហ៊ុនសែនចាចឹងការពិតហ៊ុនសែនបានបង្កើតព្រឹត្តិការណ៍តាមរយៈគាត់ផ្ទាល់កូនគាត់ផ្ទាល់គឺរាល់ថ្ងៃឲ្យពលរដ្ឋតាមដានបែកឯកបែកបែកខ្ទិះបាទបែកខ្ទិះបាទបែកខ្ទិះបាទអញ្ចឹងគេដឹងណាគេដឹងថាគេបង្កើតព្រឹត្តិការណ៍មានសិទ្ធិភាពរាប់អាណត្តិមកហើយមិនមែន100មិនមួយថ្ងៃពីរថ្ងៃមួយខែពីរខែទេបងប្អូនបាទមិនមួយខែពីរខែព្រឹត្តិការណ៍នេះគេធ្វើបានជោគជ័យ ចឹងឥឡូវអាព្រឹត្តិការណ៍វាកើតច្រើនឡើងច្រើនឡើងអាព្រឹត្តិការណ៍ខ្លះ ជាការសម្ដែងព្រឹត្តិការណ៍ខ្លះកើតឡើងពិតប៉ុន្តែគេអស់បន្លាយដកមិនដោះស្រាយដោយបងប្អូនអឺបុគ្គលិកនាការវើជារឿងព្រឹត្តិការណ៍ពិតតែគេមិនដោះស្រាយបាទមិនដោះស្រាយបាទបងប្អូនណាយើងយើងនិយាយត្រង់ទៅត្រង់មកអត់មានអីនេះទេបាទអត់មានអីលាក់បាំងទេណាអាហ្នឹងពាក់ព័ន្ធនឹងបងប្អូន នាការវើលដែលជាប់ឃុំខ្លួនគេចោតគេចោតគាត់ពីបទណាញុះញង់ឬក៏បង្កវឹកវរក្នុងសង្គមហ្នឹងបាទមិនដឹងជាច្បាប់ស្អីទេខ្ញុំមិនយល់ដែរបាទមិនយល់ដែរបាទព្រោះបងប្អូនមួយចំនួនហ្នឹងគាត់យកទៅផុសគាត់យកទៅនេះហ្នឹងលុបអាព្រឹត្តិការណ៍ផ្សេងទៀតហ្នឹងប៉ុន្តែព្រឹត្តិការណ៍ដែលធំបំផុតដែលយើងកំពុងតាមដាននិងចាប់អារម្មណ៍ខ្លាំងមែនទេនោះគឺព្រឹត្តិការណ៍ដែល ហ៊ុនសែនគេឲ្យស៊ីនំគ្រក់នំប៉ាវពីរគ្រាប់នៅប្រទេសភូមាហើយហ៊ុនសែនដើម្បីឲ្យបាត់ភាពអាម៉ាស់ហ្នឹងហ៊ុនសែនអត់ដោះស្រាយនាការវើលបងប្អូននាការវើលគេត្រូវដោះស្រាយប៉ុន្តែគេដោះស្រាយដើម្បីដើម្បីបន្លប់ស្ថានភាពនៅប្រទេសភូមាដែលហ៊ុនសែនទៅទស្សនកិច្ចឬក៏ទៅចាប់ដៃអោបកចាប់ជើងជាមួយមៀងអង្លាំងនៅថ្ងៃទី7ទី8ខាងមុខនេះបាទនេះសូមឲ្យបងប្អូនលោកតានិយាយជ្រាបអំពីអ្វីដែលគេមិនចង់ឲ្យដឹងឮការដែល ភាពអាម៉ាស់របស់លោកហ៊ុនសែនទៅដល់ទឹកដីនោះហើយអញ្ចឹងហើយនៅប្រទេសកម្ពុជាគេធ្វើព្រឹត្តិការណ៍ប្លែកៗដើម្បីឲ្យកុំឲ្យមានដឹងឮដល់ប្រទេសខាងក្រៅហើយព័ត៌មានខ្លះបងប្អូនខ្លះមិនដឹងគាត់គឺយកទៅវិភាគយកទៅអីនិយាយអីអត់ច្បាស់អត់នេះទេបាទនេះខ្ញុំបញ្ចប់ពាក់ព័ន្ធនឹងបងប្អូនណាកាវើលកំពុងរងគ្រោះហើយក៏បានឃុំខ្លួនចោលពីបទអង្គរ វឹកវរសង្គមឲ្យមិនសន្តិសុខសង្គមធ្ងន់ធ្ងរបាទនឹងជាគេយកច្បាប់អីមកនិយាយខ្ញុំមិនដឹងទេតែយើងមើលឃើញថារបបនេះគឺអាក្រក់ទៅអាក្រក់ទៅបាទអាក្រក់ទៅអាក្រក់ទៅបាទហើយក៏គេសិលមិញការចាប់បងប្អូនបុគ្គលិក Nagavel នោះក៏គេលៀបភាពអាម៉ាស់មួយទៀតបាទភាពអាម៉ាស់មួយទៀតនោះគឺរូបភាពកាល8ឆ្នាំមុនហើយថ្ងៃម្សិលមិញអត់ខុសគ្នាទេ 2008ឆ្នាំមុនគេគេហៅថា8ឆ្នាំមុនគេ បាញ់មនុស្សស្លាប់3 4 5នាក់បាទ3 4 5នាក់បាទអានេះគឺជារូបភាពម្សិលមិញបាទរូបភាពម្សិលមិញហើយរូបភាពនេះគឺ8ឆ្នាំមុនបាទ8ឆ្នាំមុនបាទណាណាខួប8ឆ្នាំមុន កាលពីម្សិលមិញថ្ងៃទី3ហ្នឹងគឺ បងប្អូនកម្មករនៅផ្លូវវែងស្រេងដឹកនាំដោយ911 លោកចាភក្តីបងប្អូនដឹងហើយល្បីល្បាញក្នុងពិភពលោកលោកចាភក្តីណាបានសម្លាប់ពលករនៅផ្លូវវែងស្រេងបាទផ្លូវវែងស្រេងនេះគឺជារូបភាពនៅផ្លូវវែងស្រេងតាមច្រកចូលផ្ទះប្រជាពលរដ្ឋណាគាត់គេត្រូវបានបាញ់របួសធ្ងន់ធ្ងរមិនទាន់ស្លាប់ហើយត្រូវបាននគរបាលពាក់ឯកស្ថាននគរបាលនេះយកកភ្លើងខ្លីទៅបាញ់ពីលើមកក្របទៀតធ្វើឲ្យគាត់ស្លាប់បាត់បង់ជីវិតបាទនេះគឺបងប្អូន មិនមែនជាការសំដែងទេរូបភាពទាំងអស់នេះណាលោកតាវិញ្ញាជរូបជាតិគឺជាការពិតហើយនៅខាងមុខនោះគឺសមត្ថកិច្ចនៅពីមុខនោះច្រើនណាបងប្អូនឃើញទេសិតពាក់អាវ PM ប៉ូលីសសិតមានកភ្លើងគ្រប់ដៃទាំងអស់បាទនេះសងជម្រាបផ្នែកបងប្អូនពេលនោះមានកសែតម្នាក់ចិត្តសឿងណាបងប្អូនណាអ្នកកសែតម្នាក់ដែលគាត់មិនដឹងថានៅ VOA ឬអាស៊ីសេរីបងប្អូនគាត់ទៅថតនៅកន្លែងសមត្ថកិច្ចដែលកំពុងរាំងនឹងគឧតកោបាតកម្មរបស់បងប្អូនទីមទារំឡើងប្រាក់ខែនៅផ្លូវវែងស្រេងហ្នឹង គឺគេយកកំភ្លើងមកប្រជុំបាញ់អ្នកខ្សែហ្នឹងបាទអ្នកខ្សែហ្នឹងខ្ញុំមិនដឹងថាគាត់ហ្នឹងជាភ្នាក់ងារព័ត៌មានខាងណាទេហើយបងប្អូនណាស្គាល់គាត់ជួយប្រាប់ផងខ្ញុំចង់បានសាក់សីពីគាត់ ការរូបភាពបែបនេះតើគាត់មានអារម្មណ៍យ៉ាងណាដិតដាមក្នុងអារម្មណ៍គាត់ហើយគាត់ភ័យខ្លាចយ៉ាងណាពេលដែលគេយកកំភ្លើងជុំគាត់ពីមុខអញ្ចឹងណាបងប្អូនតៃជ្រុជាតិណាយើងមើលទាំងអស់គ្នាណា ម្សិលមិញខួប8ឆ្នាំហើយម្សិលមិញនេះក៏ក្តីឈឺចាប់របស់បងប្អូនប្រុសស្រីនៅនាការវើដែរបាទគឺខួប8ឆ្នាំនេះគេចាប់កម្មករ14នាក់14នាក់បាទសរុបទៅ14នាក់ហើយឥឡូវនេះគេចោទថាបាត់ញុះញង់បកចលាចលវឹកវរដល់សង្គមធ្ងន់ធ្ងរក្នុងមាត្រា494 495នេះនេះគឺតឡាការតេលេដែលហៅថាច្បាប់ម៉ែវានោះបាទហ្នឹងសូមជម្រាបពុកម៉ែបងប្អូនឲ្យជ្រាបអំពីអ្វីដែល របបនេះកំពុងធ្វើទុកបុកម្នេញមកដល់ប្រជាពលរដ្ឋខ្មែរបាទដល់ប្រជាពលរដ្ឋខ្មែរគឺអត់មានដំណោះស្រាយទេបងប្អូនគឺមានតែប្រឆាំងនឹងអញជាប់គុកបាទជាប់គុកតាមសម្លាប់តាមវាយតាមធ្វើបាបគ្រប់រូបភាពទាំងអស់បាទនេះគឺដែលខ្ញុំជូនពុកម៉ែបងប្អូនជ្រាបអំពីពាក់ព័ន្ធនឹងព័ត៌មានចុងក្រោយ ទៅបុគ្គលិកបងបងប្រុសបងស្រីបងអូនប្រុសបងអូនស្រីនៅនាការវើល បាទនៅ Nagavel ដែល មានរូបភាពភ្ជាប់មកជាមួយណាមានរូបភាពមកភ្ជាប់មកជាមួយហើយទោះបីយ៉ាងណា បងប្អូនជនជាតិខ្ញុំជឿជាក់ថាបងប្អូន Nagavel គាត់ពួកគាត់មិនមែនប៉ុណ្ណេះទេបាទមានរោគគ្រោះច្រើនទៅនឹងទៀតបាទមានរោគគ្រោះច្រើននេះត្រូវបានគេវាយគេធ្វើបាបគេចាប់គាត់ញាត់ដោយជ្រូកបាទនៅក្នុងឡាន បាទនៅក្នុងឡានដែលគេរៀបចំឲ្យស្រេច បាទដែលគេចាំឲ្យស្រាច់ហើយបងប្អូនឃើញនៅក្នុង live video របស់បងបងស្រីខ្ញុំហៅថាបងស្រីឬប្អូនស្រីចាស់បាទក្នុង live video នោះគឺគឺការចាប់ពួកគាត់ដាក់ចូលក្នុងក្នុងដូចជាជ្រូកចឹងបាទដូចជាជ្រូកចឹងបាទយើងមើលឃើញហើយភាពឈឺចាប់របស់បងប្អូនកម្មករយើងសួរថាតើសុកសុកពួកគាត់អាចទៅនាំគ្នាតវ៉ាឲ្យគេវាយឲ្យគេធ្វើបាបដែរទេបាទគាត់យកសាច់គាត់សាច់ ស្រស់ឈាមស្រស់ពួកគាត់យកទៅតតាំងជាមួយដែលកងកម្លាំងមានកំភ្លើងមានអាវុធគ្រប់ដៃហ្នឹងទេទេបាទ100%គឺខ្ញុំចម្លើយឆ្លើយខ្លួនឯងថាมันអាចទេបាទมันអាចដឹងហើយថាធ្វើអីក៏អត់ឈ្នះរបបនេះដែរហើយអំណាចនៅលើគេទាំងអស់អញ្ចឹងហេតុអីបានពួកគាត់នៅតែតស៊ូមកទេទៀតថាអត់ជំរើសបាទអត់ជំរើសចុះមិនបានក្រសួងការងារមិនដោះស្រាយរកដំណោះស្រាយណាមួយជូនពួកគាត់ ថាអាក្រសួងការងារនឹងហើយអ្នកចោតគាត់ពីបត់បដិវត្តពណ៌ណាពីបត់បដិវត្តពណ៌ពីបត់អឺអីផ្សេងផ្សេងនោះគឺអាក្រសួងការងារនឹងឯងបាទអញ្ចឹងគាត់មានដំណោះស្រាយណាទៀតបើគេចោតគាត់សិទ្ធគម្រោងបដិវត្តពណ៌សិទ្ធអីហើយហ្នឹងណាបងប្អូនតាយាយជនជាតិអញ្ចឹងមានន័យថាម៉េចមានន័យថាពួកគាត់មិនដឹងទីទៅពឹងអ្នកណាទៀតបងប្អូនមិនដឹងទីទៅពឹងអ្នកណាទៀតបាទ ដល់អញ្ចឹងយើងអត់ដឹងនិយាយថាម៉េចឲ្យវាកៅថាអឺច្បាស់ទេបាទនិយាយថាម៉េចឲ្យវាសមរម្យនឹងអ្វីដែល ការដឹកនាំរបស់លោកហ៊ុនសែននេះទេបាទឥឡូវនេះខ្ញុំនឹងលើកចប់សូមបង slash នៅអ្វីដែលពាក់ព័ន្ធនឹងកម្មកណាការវើលនឹងបន្តិចហើយខ្ញុំជួលមកបកស្រាយអំពីអឺបងស្រីលេងសិធារីអស័យសិធារីព្រឹកមិញនេះ បានចូលទៅតឡាការដំបងរាជធានីភ្នំពេញហើយគាត់បានឈៀងមកមុខនាការវើលហើយគាត់នឹងធ្វើដំណើរពីនាការវើលនោះដើម្បីគាត់ទៅសាវនាការតែគាត់អឺគេហៅថាពាក់ស្លៀកពាក់ជាអ្នកទោសឲ្យស្រាច់គាត់ថារបបនេះមិនទុកគាត់ទេយូរនឹងឆាប់គេនឹងចាប់គាត់ ការយល់ឃើញរបស់ខ្ញុំជាទស្សនៈរបស់ខ្ញុំឯណាបាទយូរនឹងឆាប់គេនឹងចាប់ពួកគាត់បាទអានេះដែលខ្ញុំយល់ឃើញ បាទអញ្ចឹងវាអត់អីចម្លែកទេបងប្អូនបាទអត់អីចម្លែកទេពាក់ព័ន្ធនឹងនេះហើយខ្ញុំសូមអភ័យទោសខ្ញុំយកនេះថាថាលើករូបភាពបាទលើករូបភាពបងបង ជាស្ត្រីថ្ងៃសុកឬរូបរូបភាពបងសេងជារីដែលគាត់ហៅថាគាត់បានចូលរួមក្នុង សាវនាការទឹកមិញនេះហើយខ្ញុំកំពុងលើករករូបភាពគាត់មកបាទលើករូបភាពគាត់មកដើម្បីខ្ញុំអធិប្បាយបន្តទៀតពាក់ព័ន្ធនឹងកម្មគាត់ព្រឹកមិញបានឡើងសាវនាការបាទឡើងសាវនាការហើយសូមជម្រាបដែរថាបងស្រីសេងធីរីបាទបងស្រីសេងធីរីនេះគឺគាត់ជាស្ត្រីឆ្នើមមួយដែលមិនខ្លាចរបបដងលំពេញទោះបីដឹង ថាមិនយូរមិនឆាប់គេនឹងចាប់គាត់ដាក់ពន្ធនាគារ បាទនេះគាត់គិតខ្លួនឯងហើយគាត់ខ្ញុំក៏វិភាគឃើញដូចគាត់ដែរបាទវិភាគឃើញដូចគាត់ដែរបាទបងប្អូនឃើញនេះរូបភាពក្លាហានឆ្មើមឆ្នាំតែគាត់មិនចោះញោមរបស់ភ្នំពេញបងប្អូនឃើញបាទបាទហើយមុននឹងខ្ញុំបកស្រាយពាក់ព័ន្ធនឹងអ្នកទោសយើងឡើងសាវនាការថ្ងៃនេះដែលមានបងស្រីសេងសិទ្ធិរីក៏ដូចជាអាដាមកកុម្ភា ពីមុនមកគាត់ជាក្រុមប្រឹក្សារាជធានីពេញបាទហើយលោកពូបាទលោកពូហេងច័ន្ទសុធីបាទជាមេខណ្ឌតាមពូសែនជ័យពីមុនមកបាទនៅក្នុងជួរគណៈបក្សសង្គ្រោះជាតិហើយក៏លោកទុំប៊ុនថនជាក្រុមការងារត្រទ្រង់នៅរាជធានីភ្នំពេញផងដែរដែលជាប់ថ្មីថ្មីបាទមាន4នាក់បាទថ្ងៃនេះមាន4នាក់បងស្រីសេងជារីពួកបងកកុម្ភា ហេងលោកពូហេងច័ន្ទសិទ្ធីនិងទុំបុនថតដែលឡើងសាវនាការនៅថ្ងៃនេះព្រឹកនេះបាទហើយទន្ទឹមនឹងនេះខ្ញុំក៏សូមលើកយកលើកយកដែលដែលគួរចាប់អារម្មណ៍ហើយគួរឲ្យស្ញប់ស្ញែងគាត់យើងឃើញមិនថាអញ្ចឹងបាទឃើញមិនថាអញ្ចឹងគឺអត់ចោលបានទេនឹងការលើកទឹកចិត្តដល់លោកយាយបាទលោកយាយបងប្អូនជនជាតិសូមជួយ share ជួយ like ផងជួយលើកទឹកចិត្តដល់លោកយាយដែលគាត់ ជាស្ត្រីបាទជាស្ត្រីមានវ័យជាង80ឆ្នាំណាបាទលោកយាយម៉ាមីតូចម៉ាមីធំម៉ាមីបង្កក់បាទគឺគាត់មានវ័យសុទ្ធតែ7ជិត8ហើយឬ8ជាងហើយបាទ8ជាងនិយាយលោកយាយដែលមើលមុខចំមុខនេះលោកយាយម៉ាមីនេះលោកយាយម៉ាមីធំនេះគឺគាត់អាយុ84ហើយបងប្អូនណា84 85មិនដឹងបាទគឺមានបច្ចុប្បន្នច្រើនបាទណាហើយគាត់មានកម្លាំងរឹងមាំបាទកម្លាំងរឹងមាំ ជាជាមើលរូបភាពគាត់គាត់អត់មានត្រុតទ្រោមអត់អីទេតងយុយម៉ាមីបង្កក់បាត់បងប្អូនមើលទឹកមុខគាត់គាត់ថានៅជីវិតចុងក្រោយរបស់គាត់អាយុប៉ុណ្ណេះហើយបងប្អូនណាតែតែមានវត្តមាន បាទមានវត្តមាននៅលើមុខសាវនាការមិនថាតឡាការដំបងតឡាការកំពូលទេបងប្អូនណាហើយក្នុងឱកាសនេះដែរខ្ញុំសូមឲ្យមានការលើកទឹកចិត្តបងប្អូនណាដែលមានសប្បុរស ជួយដល់លោកយាយគាត់ចង់ទិញអីហូបអញ្ចឹង10 20រៀល1រៀល2រៀលក៏បានដែរបាទដើម្បីឲ្យគាត់ហូបឆ្អែតបាទនេះជាការលើកទឹកចិត្តដល់គាត់មួយបាទឬក៏ជាកាដូបាទកាដូគាត់បាទបងប្អូនមើលឃើញស្ត្រីវ័យចំណាស់មិនច្រើនទេ3 4នាក់ទេបងប្អូនបាទបងប្អូនមិនច្រើនទេបាទតែ3 4នាក់ទេបាទបាទមានលោកអ៊ំម្នាក់ទៀត គាត់នៅអូឡ িম্প ពិកឬក៏នៅអូស័យបាទម្នាក់ទៀតខ្ញុំខ្ញុំទាញរូបគាត់មិញអត់ចូលឥឡូវអត់ឃើញគាត់បាទនេះបាទគឺពួកគាត់តែងតែគ្រប់គ្រងនិងលើកទឹកចិត្តដល់ជនរងគ្រោះមិនថាសកម្មជនដីធ្លីណាមិនថាសកម្មជនសមាជិកគណៈបកនយោបាយមិនថាសកម្មជនរងគ្រោះដោយ អង្គការសង្គមស៊ីវិលខ្មែរថៅវរៈឬក៏មេដាបេដាធម្មជាតិអីទេបាទគឺគាត់តែតែមានវត្តមានជាប្រចាំនៅ មុខសាលាការដំបងរាជធានីពេញឬសាលាការអូតូហើយគាត់ ខ្ញុំស្រមៃហើយខ្ញុំបានឃើញផ្ទាល់ភ្នែកនៅទីលានប្រជាតៃកាលនោះគេបំបែកទីលានតៃហើយគេវាយទាំងព្រះសង្ឃមិនថាចាស់ចរាអីទេគឺគេវាយមនុស្សសន្លប់នៅមុខដូចដួលនៅមុខ លោកយាយម៉ាមីបាទម៉ាមីធំនេះបាទបងប្អូនខ្ញុំលើករូបភាពគាត់មកគាត់ដោះអាវបាទគាត់ដោះអាវណាយើងនិយាយអ្វីជាការពិតពុទ្ធធម៌មួយយើងកាន់ពុទ្ធសាសនាបាទកាន់ពុទ្ធសាសនាគឺគេវាយត្រៀលបាទគាត់ដោះអាវដោះខោអស់លីងបាទដោះអាវដោះខោលីងឲ្យសមត្ថកិច្ចទៅវាយគាត់កុំវាយគេទៀតឲ្យវាយគាត់ចោះគាត់អ្នកទទួលជំនួសបងប្អូនជាមនុស្សចាស់ស្ត្រីជាព្រះសង្ឃ បាទក្នុងនេះខ្ញុំអត់បានដាក់រូបព្រះសង្ឃដែលគេវាយទេប៉ុន្តែខ្ញុំបានបង្ហោះក្នុងបណ្ដាញសង្គមបាទក្នុងបង្ហោះក្នុងបណ្ដាញសង្គមថាព្រះសង្ឃត្រូវបានគេវាយធ្វើបាបវាយដូចជាក្មេងហិតកៅឬក្មេងនេះអញ្ចឹងបាទគឺកងកម្លាំងដឹកនាំដោយភូងស្រេងបាទបំបែកលើទីលានគឺវាយទាំងព្រះសង្ឃផងលោកយាយបានដោះអាវអស់ពីខ្លួនបាទឲ្យសមត្ថកិច្ចនោះវាយប៉ុន្តែពេលនោះហើយគឺអត់មានសមត្ថកិច្ច ការអង្គកម្លាំងឬក្រុមបាតដៃទី3ហ្នឹងមកវាយលោកយាយទេបាទពួកនោះខ្លាចរត់ទាំងអស់ក៏ដោយបាទខ្លាចរត់ទាំងអស់ក៏ដោយពេលនោះគាត់សង្គ្រោះមនុស្សបានច្រើននៅការបែកក្បាលហូរឈាមបាក់ដៃបាក់ជើងបាទនេះជាវិរៈភាពរបស់លោកយាយខ្ញុំសែវចាំចងចាំមិនអាចបំភ្លេចគាត់បានគឺលោកយាយម៉ាមីធំបាទរួមទាំងលោកយាយនៅបង្កក់បាទបងប្អូនឃើញនេះរូបភាពគាត់បាទរូបភាពគាត់បាទគឺលោកយាយនៅបង្កក់បាទពាក់ម៉ាស់ពាក់កាម៉ាពីលើ បាទអាវពណ៌រៀងខ្មៅចិញ្ចក់នេះបាទហើយលោកយាយនៅកដាលនេះហើយនឹងយាយម៉ាមីដៃគូគាត់យាយម៉ាមីតូចយាយម៉ាមីធំ បាទពួកគាត់តែងតែមានវត្តមាន គ្រប់សាវនាការទាំងអស់នេះជាការលះបង់ខ្លាំងណាស់ដែលគាត់ឃើញភាពអយុត្តិធម៌នៅសង្គមខ្មែរ បច្ចុប្បន្នធ្វើឲ្យគាត់ដេកនៅផ្ទះមិនបានទោះបីគាត់ឈឺស្កាត់គាត់លើសឈាម រាល់ថ្ងៃលោកយាយម៉ាមីសុទ្ធតែលើឈាមមិនម៉ាមីតូចម៉ាមីធំសុទ្ធតែលើឈាមម៉ាមីនៅបឹងកក់ហ្នឹងក៏គាត់លើឈាមដែរបាទគឺវ័យគាត់ច្រើនគាត់លើឈាមអញ្ចឹងធម្មតាបងប្អូនណាជំងឺបាក់អស់នេះសិតតែជំងឺប្រចាំកាយមិនងាយព្យាបាលទេបាទគឺប្រុងប្រយ័ត្នគ្រប់ពេលបាទដើរតែមិនស្រួលលាក់ដំមដួលបោកខ្លួននេះគឺគ្រោះថ្នាក់អញ្ចឹងពួកគាត់មកទាំងឈឺទាំងជាដើម្បីមកលើកទឹកចិត្តដល់យុវជនដល់សកម្មជនដល់ អ្នកដតីដតីទៀតរងគ្រោះដីជ្រៃដតីទៀតបងប្អូននេះជាវិរៈភាពរបស់ស្ត្រីវ័យចំណាស់ដែលបច្ចុប្បន្នគាត់កំពុងបើកភ្នែកឃើញភាពអយុត្តិធម៌ក្នុងសង្គមខ្មែរណាបងប្អូនយើងសំណួរសួរថាលោកហ៊ុនសែនមានខ្មាស់ម្ដាយលោកទេលោកយាយចំណាស់ប្រហែលជាម្ដាយគាត់បងប្អូនណាចំណាស់ប្រហែលម្ដាយគាត់បាទចំណាស់ប្រហែលជាបុកបាទជាបុកបាទ លោកយាយប៉ុកហ្នឹងគឺម្ដាយលោកហ៊ុនសែនបាទចំណាស់ចំណាស់គាត់គាត់ខ្មាស់ម្ដាយរបស់គាត់ទេនេះទាំង3ទាំង4រូបនេះដែលអង្គុយមើលភាពអយុត្តិធម៌បាទនេះយើងនិយាយអ្វីដែលជាការពិតក្នុងសង្គមខ្មែរគាត់ឈរមើលណាមិនមែនជាជាប់សាច់ឈាមកូនចៅក្មួយគាត់អីសោះហ៎ប៉ុន្តែគាត់ជាប់ឈាមខ្មែរបាទភាពអយុត្តិធម៌របស់ខ្មែរក្នុងសង្គមខ្មែរគាត់ឈឺចាប់បងប្អូនលោកតាយុជនជាតិគាត់ឈឺចាប់ គាត់មកឈោកមើលនេះគឺការមកផ្ដល់កម្លាំងចិត្តឲ្យកូនចៅកូនក្មួយគាត់តស៊ូបន្តទៀតបើឃើញភាពឈឺចាប់នេះគឺគាត់អាចដេកឈឺនៅលើក្រែផ្ទះគាត់បានទេបាទអាចដេកឈឺលើក្រែផ្ទះគាត់បានទេគឺគាត់ត្រូវតែបកលើកទឹកចិត្តដល់យុវជនដល់សកម្មជនដល់អ្នករងគ្រោះដីធ្លីគ្រប់ទីកន្លែងទាំងអស់បាទអានេះជាការលះបង់ ដ៏ធំធេងមិនអាចកាត់ថ្លៃបានហើយមានមនុស្សចាស់ប្រមាណអ្នកដែលធ្វើបានដោយលោកយាយទាំង3ទាំង4នេះបាទណាសូមតសើហើយសូមជូនពរឲ្យលោកយាយមានបជនរាប់រយឆ្នាំដែរបាទឃើញមានព្រះសង្ឃខ្មែរយើងគាត់ជាព្រះសង្ឃផងគាត់មានបជនដល់20 120ឆ្នាំជាងហ៎បាទបាទគាត់សគុតតែលោកយាយខ្ញុំជឿជាក់ថាលោកយាយនឹងឃើញភាពផ្លាស់ប្ដូររបបនេះខានតែបានទៅពេលឆាប់ឆាប់ខាងមុខនេះបាទ នេះមកសូមឲ្យបងប្អូនជនជាតិបានឃើញនៅអ្វីដែលខ្ញុំដាក់បង្ហាញនេះគឺលោកយាយម៉ាមីបាទលោកយាយម៉ាមីគឺគាត់គេស្គាល់គាត់ច្រើនណាស់បងប្អូនណាគឺគាត់ចាស់ចរាអាយុ84 85ហើយប៉ុន្តែគាត់នៅតែតស៊ូមតិមកលើកទឹកចិត្តដល់បងប្អូនអ្នករងគ្រោះហើយរបបដឹកនាំសពថ្ងៃនេះជិះជាន់ធ្វើបាបកាប់សម្លាប់បាទ បាទនេះគឺអ្វីដែលខ្ញុំបង្ហាញតាមរូបភាពហើយខ្ញុំអត្ថាធិប្បាយបងប្អូនជនជាតិមើលឲ្យយល់អំពីដែលជាស្ត្រីវ័យចំណាស់ដែលនៅក្នុងអាយុកាលគាត់កំពុងរស់នៅហើយភាពអយុត្តិធម៌ក្នុងសង្គមមានច្រើនលើសលប់ធ្វើឲ្យគាត់ទោះបីគាត់ឈឺស្កាត់លើសឈាមក៏ដោយក៏គាត់មកចូលរួមសាវនាការចូលរួមតាមដានឃ្លាំមើល គាត់ស្រែកនៅមុខតុលាការឥឡូវគាត់ស្រែកលែងសូវរួចហើយបងប្អូនដោយសារវ័យចំណាស់របស់គាត់នេះมันអាចដូចកូនកម្លាំងដូចក្មេងបានទេបាទវត្តមានគាត់ប៉ុណ្ណេះទុកជាថាគេហៅថាអស្ចារ្យខ្លាំងណាស់សម្រាប់ស្ត្រីវ័យចំណាស់បាទស្ត្រីវ័យចំណាស់បាទហ្នឹងហើយខ្ញុំសូមអរគុណចំពោះអថាបងប្អូនដែលចូលរួមស្ដាប់អថាធិប្បាយរបស់ខ្ញុំហើយខ្ញុំចូលទៅដល់ក្រមស្ត្រីក្លាហានម្ដងវិញបាទក្រមស្ត្រីក្លាហានម្ដងវិញនេះបាទ ថ្ងៃនេះគឺជាថ្ងៃដែលស្ត្រីក្លាហានបានទៅជួបជុំគ្នានៅមុខបាទនៅមុខតឡាការដំបងរាជភ្នំពេញហើយក៏ជាស្ត្រីដែលរងគ្រោះដែលគេចាប់កូនចាប់ប្តីចាប់ប្តាយយកទៅដាក់ពន្ធនាគារផងដែរបាទដោយរបបភ្នំពេញបាទនេះសូមពុកម៉ែបងប្អូនដឹងថាពួកគាត់នេះមិនមែនសុកសុកคล้ายជាស្ត្រីក្លាហានស្ត្រីថ្ងៃសុកអីទេគឺការ ដែលភាពអយុត្តិធម៌ក្នុងសង្គមខ្មែរបាទក្នុងសង្គមខ្មែរបាទហើយខ្ញុំសូមសរសើរនឹងភាពស្ញប់ស្ញែងរបស់ពួកគាត់ទោះដឹងថាគាត់ធ្វើត្រូវបានគេវាយបាទគេវាយគេធ្វើបាបគេបោកនៅកណ្ដាលខ្នល់យ៉ាងណាយ៉ាងណីក៏ពួកគាត់អត់ដែររៀថយលោកតាយាយបងប្អូនជនជាតិណាក្រមស្ត្រីថ្ងៃសុកបាទក្រមស្ត្រីថ្ងៃសុកនេះគឺខ្ញុំសូម អរគុណនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនៅវីរៈភាពតស៊ូមតិអហិង្សាកាន់តែបដានឹងតែពាក្យស្លោកខ្លះខ្លះក៏ត្រូវរបបភ្នំពេញភ័យខ្លាចបញ្ជូនសន្តិសុខរាប់រយនាក់បាទសន្តិសុខខណ្ឌ7មករាសន្តិសុខខណ្ឌចកាមូលសន្តិសុខខណ្ឌមានជ័យទៅចាប់វាយធ្វើបាក់បោកគាត់ណាមិនត្រឹមនោះជូនក្រុង PM ប៉ូលីស ទៅចាប់ពីសាលារាជនីទៅគេចាប់ធ្វើបាបអូបងប្អូនឃើញរូបភាពពួកគាត់កន្លងមកណាកន្លងមកបានដឹងថាវាឈឺចាប់នឹងខ្លោចផ្សាប៉ុណ្ណាណាមិនមែនសុកសុកគាត់ទៅឈោទៀមទាតវ៉ានៅមុខសាលាការដំបងរាជធានីពេញឬក៏សាលាការតយបាទពួកគាត់បានដាក់ញត្តិទៅស្ថានទូតអ្នកជាតបតៃអូស្ត្រាលីស្ថានទូតអឺរ៉ុបស្ថានទូតអាមេរិកកាំងស្ថានទូតកាណាដាស្ថានទូតបារាំងស្ថានទូតផ្សេងផ្សេងទៀតជាច្រើនបាទ យើងឃើញថាគាត់គាត់ទៅដាក់ញាត់នោះឬរបបនេះតែងតែយីយីធ្វើបាបចាប់មូលក្តិចណាច្បិចចាប់កប៉េះគូតគាត់ចាប់អាទោសយើងនិយាយពីអាសាអស្រុះតិចបើមិននិយាយបងប្អូនអត់ដឹងទេគឺចាប់ដល់ច្បាច់ដោះគាត់ចាប់លុកច្បាច់ដល់ប្រាប់ភេទគាត់ទៀតនិយាយអស់ចឹងណាស្ត្រីស្ត្រីខ្លះរហូតដល់ស្ត្រីក្មេងក្មេងខ្លះគាត់ឡើងយានចូលរួមដល់ដោយសារឃើញរូបភាពព្រៃផ្សៃសាហាវយំខ្នងរបស់ក្នុងពេញដែលបញ្ជាក្រមសន្តិសុខនោះ បាញ់ទឹកផ្សាភ្នែកណាវាយបោកច្បាប់ដោយប្រពន្ធលោកគ្រូសុនធុនបាទដែលបោកនៅមុខសាលាដំបងវិញពេញយើងមានវីដេអូយើងមានរូបភាពជាក់លាក់ប៉ុន្តែអ្នកនាំពាក្យរបស់ក្នុងនំពេញគេថាជាការធ្វើដួលដេកខ្លួនឯងមិនមែនជាការដែលប៉ះទង្គិចគ្នាទេមិនមែនជាការបោះគេថាសន្តិសុខនឹងធ្វើបាបទេគឺការពួកគាត់នឹងធ្វើពុតធ្វើដួលធ្វើអីខ្លួនឯងទេបាទ ទៅជាចោតប្រកាន់លើពួកគាត់ហើយពួកគាត់ត្រូវបានបាក់ដៃក្រិចអង្គជនីឬក៏បាក់ដៃឬក៏ឆ្លោះដៃរំជាដល់កន្លះខែមួយខែទៅអាហ្នឹងកន្លងមករឿងកន្លងមកណាបងប្អូនតើជនជាតិនេះគឺជាអ្វីដែលរបបភ្នំពេញតែងតែបំភ័យការពិតបាទបំភ័យការពិតណានេះគឺជារូបភាពបងសេងសេរីក៏ដូចជាបងស្រីម៉ៃម៉ាដែលថតបាទរូបភាពនេះគឺស្រស់ស្អាតមែនតើ បាទស្រស់ស្អាតត្រឹមម៉េចត្រង់ថាគេអត់ទាន់ចាប់គាត់ប៉ុន្តែគាត់ពាក់អាវអ្នកទោសរួចស្រេចហើយគ្មានស្បែកជើងហើយពីមុនមកលោកហ៊ុនសែនធ្លាប់ថាអប្សរាក្បាលកងោលឥឡូវនេះគាត់ខ្លាយជាអ្នកទោសក្បាលកងោលបាទបងប្អូនជនជាតិចារណាទាំងអស់គ្នារាល់រូបភាពបងស្រីសេងស្ធីរីធ្វើសុទ្ធតែជាហៅថាឲ្យហ៊ុនសែនអាម៉ាស់បាទឲ្យហ៊ុនសែនអាម៉ាស់បាទឲ្យរបបនេះអាម៉ាស់លើឆាកអន្តរជាតិ ស្គាល់បងស្រីលេងសេរីតិចពេកលោកហ៊ុនតែនបាទលោកហ៊ុនតែនស្គាល់តិចពេកបាទចំពោះបងស្រីសេរីនេះគឺគាត់អត់ចោះញោមរបស់បំពេញទេដែលគាត់មើលឃើញថាការដាក់ពាក្យបណ្ដឹងរបស់គាត់នេះគឺជាក៏ផ្លុកក៏ផ្លែងឆរខោនយោបាយបាទផ្លុកក៏ផ្លែងឆរខោនយោបាយគាត់ថាគាត់កំដរគាត់កំដរលោកហ៊ុនសែនបាទគាត់កំដរអញ្ចឹងគាត់ឲ្យតាហាយគាត់គាត់ទៅអត់ទៅរត់ទៅណាអត់ទៅណាមកណីទេបាទបងប្អូននេះ គឺគឺបងសេនធីរីគាត់បង្ហាញភាពក្លាហានក្នុងនាមស្ត្រីហើយគាត់មកចាប់ដៃជម្រាបសួរដល់ស្ត្រីវ័យចំណាស់បាទដែលទៅអបអរសាទរគាត់ឬទៅលើកទឹកចិត្តគាត់បាទអានេះគឺដែលយើងមើលឃើញថាភាពក្លាហានរបស់ស្ត្រីវ័យចំណាស់ក៏ដូចជាស្ត្រីថ្ងៃសុកបាទស្ត្រីថ្ងៃសុកដែលពួកគាត់ក្លាហានមិនចោះចាញ់មិនចោះញោម បាទមិនចោះចាញ់មិនចោះញោមរបបដងពេញគឺគាត់តស៊ូដឹងហើយថាគេត្រៀមកម្លាំងកំតិចគាត់វាយគាត់សម្លាប់គាត់ធ្វើបាបគាត់ពុកពេលវេលាប៉ុន្តែពួកគាត់អត់ខ្លាចអត់ញញើតនៅតែមានសកម្មភាពហើយតនេះខ្ញុំសូមដកស្រង់ពាក្យស្លោករបស់លោកពូរំឈុនដែលគាត់ចេញពីពន្ធនាគារដើរមិនទាន់ផុតរបងពន្ធនាគារផងគាត់និយាយថាម៉េចពុកម៉ែបងប្អូនមើលទាំងអស់គ្នា បាទមើលទាំងអស់គ្នាតើលោកគ្រូរំឈុននិយាយថាម៉េចថា លោកគ្រូរងធននិយាយថាបើយើងខ្លាចគេគេនឹងធ្វើបាបយើងតែបើយើងមិនខ្លាចគេគេនឹងខ្លាចយើងបាទពាក្យស្លោកនេះគឺល្អណាស់គឺជាសម្ដីមាសបាទដែលយើងមើលឃើញថាធៀបពិត នៅសង្គមខ្មែរអញ្ចឹងណាបងប្អូនអញ្ចឹងណាពលរដ្ឋយើងខ្លាចគេគេជិះជាន់យើងខ្លាំងឡើងខ្លាំងឡើងធ្វើបាបយើងពីមួយថ្ងៃទៅមួយថ្ងៃគឺធ្វើបាបខ្លាំងឡើងខ្លាំងឡើងបាទតែបើយើងរួម គ្នាដោយស្ត្រីថ្ងៃសុកនេះ លោកតានិយាយបងប្អូនជនរំជាតិណាទោះបីគាត់ដឹងថាទៅគេត្រៀមវាយគេត្រៀមធ្វើបាបចាប់មូក្តិចណាលូកលើលូកក្រមិនបាញ់ឆ្នាំផ្សារផ្នែករលាកសោមផ្នែកមិនក៏ពួកគាត់នៅតែទៅដែរបាទពួកគាត់តស៊ូការតស៊ូពួកគាត់នោះគឺគាត់មិនចោលគ្នាទាំងហូបអាហារនៅមុខសាលាការដំបងរាជនឹងពេញពួកគាត់ហូបជុំគ្នាបាទគាត់ហូបជុំគ្នាគាត់បានអីចែកគ្នាគាត់និយាយគ្នាធ្វើសកម្មភាពផ្សេងផ្សេង នៅមុខតឡាការស្រ័យជាពាក្យស្លោកដោះលែងពុកម្ដាយគាត់ដោះលែងម្ដាយដោះលែងឪពុកដោះលែងកូនអានេះគឺជាអ្វីដែលស្ត្រីថ្ងៃសុខគាត់បានធ្វើហើយគាត់ស្លៀកពាក់ចុងក្រោយនេះខ្ញុំឃើញថាគាត់ស្លៀកពាក់ស្អាតស្អាតបាទខ្ញុំមិនប្រសើរមិនបានទេបាទស្អាតជាងខ្ញុំផងបាទស្លៀកពាក់ភាពបុរសបើនិយាយគាត់ជាស្ត្រីប៉ុន្តែស្លៀកពាក់សម្លៀកបំពាក់អាវសខោខ្មៅតនុយមានខ្សែក្រវ៉ាត់កបងប្អូនណាខ្ញុំមើលទៅអស់ចាហើយស្អាតហើយសំដសារនៅ ការស្លៀកពាក់ដូចគ្នានេះបាទបាទខ្ញុំសរសើរណានេះគឺបងស្រីព្រំចន្ទថានិងបងស្រីលេងសេរីនិងលោកស្រីសាផាបាទគឺភាពក្លាហានរបស់ពួកគាត់តាំងចិត្តការតាំងចិត្តរបស់ពួកគាត់តាតស៊ូអហិង្សារបស់ពួកគាត់នៅតែមានអត់ថ្ងៃលុកសាយបាទអត់អត់មានស្រាក់ស្រានគឺគាត់ការការតស៊ូលុកសាយបាទតស៊ូលុកសាយបាទដើម្បីសេរីភាពដល់គ្រួសារគាត់ក៏ដូចដល់ប្រទេសជាតិនិងបង្ហាញទៅមហាជន បង្ហាញទៅបញ្ញវន្តដែលអួតថាខ្លួនជាអ្នកចេះដឹងណាណាអួតជាអ្នកចេះដឹងអ្នករៀនសូត្រសិទ្ធបណ្ឌិតអនុបណ្ឌិតនោះពួននៅក្រមក្រែឬក៏ទៅពួនក្នុងទូតកកទូអីដេកមិនសិនតិចអត់ចេញមកជួយបងប្អូនជាស្ត្រីដែលពួកគាត់សុទ្ធតែជាអ្នកដាំបាយអ្នកមើលកូនណាពួកគាត់សុទ្ធតែជាអ្នកដាំបាយអ្នកមើលកូនអ្នកស្លណាអ្នកដែលមើលថែ កូននៅផ្ទះឥឡូវនេះគាត់បែរคล้ายជាអ្នកស្ត្រីតវ៉ាតស៊ូមតិតាមដងផ្លូវបាទបាទអ្នកខ្លាចជាស្ត្រីតស៊ូមតិតាមដងផ្លូវបងប្អូនណាសង្គមខ្មែរដល់កម្រិតហ្នឹងបងប្អូនស្ត្រីដាំបាយស្ត្រីមើលកូនស្ត្រីបោកខោអាវស្ត្រីដែលពុះពៀឧបសគ្គនៅក្នុងផ្ទះបែរជាចេញមកតាមដងផ្លូវតវ៉ាទាមទារសិទ្ធិសេរីភាពជំនួសឲ្យបណ្ឌិត បញ្ញវន្តមួយចំនួនដែលដេកបាទដេកនៅផ្ទះអត់ខ្វល់ពីអាណាងាប់ណាងាប់ទៅអត់ខ្វល់ពីសង្គមខ្មែរហើយតាំងខ្លួនជាបណ្ឌិតណាសាស្ត្រាចារ្យអ្នកប្រាជ្ញណាហើយមានអាក្រមមួយទៀតគឺអត់ធ្វើស្កាលភាពទេចាំតសេខិតបត់មានន័យថាទេអត្តបត់បង្ហោះឬដងផ្លែផ្កាសូត្រធွာចេញក្តឹងចូលក្តឹងអត់ចូលរួមស្កាលភាពណានេះគឺជា មកខ្មែរយើងហៅថាអីគេបណ្ឌិតអាចគូអ្នកចេះអាចគូខ្ញុំនិយាយចឹងមកបាទកុំឲ្យបាក់បងប្អូនជនជាតិយល់បាទនេះគឺអ្វីដែលពួកបងបងស្ត្រីគាត់ធ្វើសកម្មភាពកន្លងមកនេះជាភាពអស្ចារ្យបាទมันអាចកាត់ថ្លៃបានចំពោះស្ត្រីស្ត្រីទាំងអស់នេះហើយបងប្អូនណាស្ត្រីទាំងអស់នេះត្រូវបាន អង្គការសង្គមស៊ីវិលនិងទូតនានាយកចិត្តទុកដាក់ឃ្លាំមើលគ្រប់រូបភាពទាំងអស់ ណាគ្រប់រូបភាពទាំងអស់គឺក្រមខ្សែភ្នែកប្រទេសប្រជាធិបតេយ្យអង្គការពិភពលោកឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ជារៀងរាល់ថ្ងៃខ្ញុំសូមបញ្ជាក់ប៉ុណ្ណឹងមិនមែនពួកគាត់ឯកោរបបក្នុងនំពេញទៅធ្វើសាច់ចិត្តទេបាទមិនមែនធ្វើសាច់ចិត្តទេដោយបងស្រីសេនធារីអញ្ចឹងបើគាត់គេធ្វើសាច់ចិត្តគេចាប់គាត់យកដាក់គុកតាំងពីសាវនាការលើកទី1ម្លេះដោយសារវាមើលសំធៀបទៅបត់ចោតវាអត់មានអីខុសច្បាប់ណា អត់មានអីខុសច្បាប់សោះបែរទៅជាជាប់ពាក្យបណ្ដឹងជ្រួមជាមួយសកម្មជនគណៈបកសញ្ញោបាយផ្សេងផ្សេងទៀតណានេះសូមបងប្អូនលោកតាយាយជនជាតិជ្រាបអំពីសកម្មភាពដល់ស្ត្រីក្លាហានណាស្ត្រីឆ្នើមស្ត្រីថ្ងៃសុខបាទដែលពួកគាត់ស៊ូទ្រាំលំបាកបាយទឹកគេបាយពួកបណ្ឌិតស្រះស្រាចារ្យមួយចំនួនធំគេបាយនោះបងប្អូន ពីរទន្ទឹមគ្នាបងប្អូនងាកមើលនៅ ខាងឆ្វេងដៃបាទខាងឆ្វេងដៃកងកម្លាំងនិងកងដែលគេត្រៀមមកក្រាបគេស៊ីបាយគេហេវហត់គេស៊ីបាយក្នុងហាងប៉ុន្តែស្ត្រី តស៊ូមតិស្លៀកពាក់អាវខ្មៅអាសំទោអាវសខោខ្មៅបាទហូបបាយនៅចិញ្ចើមខ្នល់នៅកន្លែងគេហៅថាទីប្រឡាក់ប្រឡោះបែធុងសំរាមបងប្អូនឃើញរូបភាពនៅក្បែរធុងសំរាមបាទនេះគឺជាអ្វីដែលចង់បង្ហាញបងប្អូន ឲ្យឃើញថាការតស៊ូរបស់ស្ត្រីខែសុកគឺបែបហ្នឹងណាគឺបែបហ្នឹងបាទបាទនេះហើយគឺដែលបញ្ជាក់ប្រាប់បងប្អូនថាពួកគាត់រស់នៅក្រោមការគ្រប់គ្រងរបបរបបសន្តិភាពចាប់ប្តីចាប់កូនចាប់ម្ដាយដាក់គុកដែលគាត់តែយកសម្ដី ទៅនិយាយឲ្យបងប្អូនស្រឡាញ់យុតិធធម៌ស្រឡាញ់ប្រជាធិបតេយ្យ តស៊ូមតិបាប់អហិង្សាត្រូវបានគឺចាប់ពួកគាត់យកទៅដាក់ពន្ធនាគារហើយពួកគាត់មិនអាចនៅអង្គុយបង្វិលឆ្នាំងបាយលាងចានលាងឆ្នាំងមើលកូនទេទេគឺគាត់ចេញមកតាមដងផ្លូវអានេះភាពអស្ចារ្យរបស់ស្ត្រីខ្មែរយើងដែលមិនអាចកាត់ថ្លៃបានបាទមិនអាចកាត់ថ្លៃបានបាទហើយបងប្អូនប្រមាណអ្នកដែលទៅធ្វើដូចគាត់បាទហើយបងប្អូនខ្លះដូចបងស្រីសាផាអញ្ចឹងគាត់អត់មានបងប្អូន សាច់ឈាមអីជាមួយពួកបងបងស្ត្រីថ្ងៃសុខទេប៉ុន្តែរាល់សកម្មភាពរបស់គាត់តែងតែចូលរួមដូចលោកយាយលោកយាយម៉ាតូចបាទលោកយាយម៉ាតូចម៉ាធំផងដែរបាទมันមានជាប់សាច់ឈាមអីទេបាទបាទអត់មានជាប់សាច់ឈាមអីទេប៉ុន្តែគាត់ចូលរួមក្នុងនាមស្ត្រីដូចគ្នាគាត់ជួយសង្គមដូចជួយសង្គមជាតិមួយដែរបាទដូចបងស្រីម៉ារីម៉ានេះដែរណាសៀកពាក់ខោខ្មៅអាវឆ្នោតខ្មៅនេះ ខ្មៅសឆ្នោតនេះគឺគាត់ក៏ខ្លាំងណាស់យើងឃើញតែងតែមានវត្តមានគាត់នៅសាវនាការផ្សេងផ្សេងការលើកតសើហើយបងស្រីនៅខាងនោះពាក់ម៉ាស់នោះក៏ខ្ញុំស្គាល់គាត់ដែរប៉ុន្តែភ្លេចឈ្មោះគាត់ហើយសុំទោសបាទគឺគាត់មានវត្តមានគ្រប់សាវនាការទាំងអស់បាទគាត់តែងតែថតបង្ហោះប្រាប់សាធារណជនក៏គាត់មកលើកទឹកចិត្តបងផ្សេងលេងសេងធីរីបាទនេះជាភាពអស្ចារ្យរបស់ស្ត្រីខ្មែរណាណាបងប្អូន ឥឡូវអ្នកស្ដាប់ទាំងអស់នេះនៅក្នុងនេះបើឮខ្ញុំនិយាយសូម share មួយ share មួយលើកទឹកចិត្តជាពិសេសបងបងស្ត្រីឬជាបងប្អូនស្ត្រីនៅក្នុងនេះកំពុងស្ដាប់ជួយ share លើកទឹកចិត្តដល់ស្ត្រីជាយើងបាទលើកទឹកចិត្តថាស្ត្រីជាយើងមិនមែនអត់ប្រយោជន៍មិនមែនគេចោទថាស្ត្រីវិលបាយមើលដាំបាយមួយឆ្នាំមិនឆ្អិនមើលគប់គុណប្តីនៅផ្ទះមើលកូនមើលអីមិនធ្វើការនយោបាយបងប្អូនស្ត្រីតែចេញមុខក្នុងនយោបាយគឺខ្លាំងអញ្ចឹងបាទល្បីល្បាញអញ្ចឹង ណាស្ត្រីពួកគាត់ក្លាហានមុះមុតណាឆន្ទៈមិនខ្លាចនឹងមិនចុះចាញ់នឹងបរោះប្រមាទេបាទលោកហ៊ុនសែនគួរអាម៉ាស់បាទរាល់ថ្ងៃស្ត្រីទាំងអស់ហ្នឹងគឺស្រាត់ខោហ៊ុនសែនស្រាត់ខោរបបហ៊ុនសែនបាទដោយបងគុនត្រាឡុងគាត់ថាគាត់ live វីដេអូរងឯងស្រាត់ខោហ៊ុនសែនបាទបាទលោកគ្រូសុនរាគាត់ថាហ៊ុនបោកហ៊ុនសែនប្រែមកថាបោកបាទមានពាក្យស្លោកខុសៗគ្នាអញ្ចឹងណា ហើយខ្ញុំអត់ទាន់រកពាក្យស្លោកឃើញទេបាទរាល់ថ្ងៃនេះមិនដឹងដាក់អីអសមទេមិនទាន់រកឃើញតិចទៀតខ្ញុំមានពាក្យស្លោករបស់ខ្ញុំដែរបាទនេះជាភាពក្លាហានរបស់ស្ត្រីខ្មែរគាត់ពីមុនមកមិនដែលដឹងថាសង្គមនយោបាយនឹងយ៉ាងម៉េចអត់ដឹងទេគាត់គេធ្វើបាបម៉េចម៉េចគាត់មិនជឿទេប៉ុន្តែដល់តែពេលគ្រួសារគាត់រងគ្រោះគាត់ប្រឡូកក្នុងនយោបាយក្នុងការទៀមទាសិទ្ធិសេរីភាពគាត់ឃើញភាពអយុត្តិធម៌ទាំងអស់នេះចេញមកបាទ ចឹងហើយថ្ងៃនេះខ្ញុំអំពាវនាវដល់ស្ត្រីស្ត្រីទាំងអស់ដែលកំពុងមើលទូទួលមេសការខ្មែរចូលរួមបាទចូលរួមមិនបានចូលរួមបាតកម្មជាមួយគាត់គេវាយដំចំធាក់លូកលើច្បាច់ក្រមអីមិនបងប្អូនគ្រាន់តែចូលរួមសែបាទចូលរួមសែដើម្បីដល់ផ្ដល់កម្លាំងចិត្តដល់ស្ត្រីតាំងពីវ័យជិត100ឆ្នាំរហូតដល់ស្ត្រីពេញវ័យបាទបាទដល់ស្ត្រីពេញវ័យត្រឹមអាយុ14 15ឆ្នាំក៏ចូលរួមដែរបាទគឺស្ត្រីចាប់ពីថ្នាក់ អាយុតិចរហូតដល់អាយុច្រើនបាទបានចូលរួមសកម្មភាពទាំងអស់នេះអញ្ចឹងសូមឲ្យចូលរួមប្រាប់ព័ត៌មានទាំងអស់នេះតាមរយៈ share ទៅក្នុងបណ្ដាញសង្គមរបស់បងប្អូន ដើម្បីឲ្យបងប្អូនស្ត្រីផ្សេងផ្សេងទៀតមានតែក្តីក្លាហាន តស៊ូមតិបាទសេចក្តីសុអានតស៊ូមតិឥឡូវនេះយើងឃើញថាមិនមែនត្រឹមតែស្ត្រីវ័យចំណាស់ស្ត្រីវ័យក្មេងក្រមុំឬវ័យក្មេងមានគ្រួសារទេសូម្បីតែស្ត្រីពោះធំ បាទពោះធំក៏ចូលរួមផ្នែកនយោបាយសំទោចូលរួមផ្នែកទៀមទាតវ៉ាដោយស្ត្រីនៅ ក្នុង Naga World បាទជាបុគ្គលិក Naga World បងប្អូនឃើញពួកគាត់ពោះធំ4 10 20នាក់នៅក្នុង Naga World នេះបានទៀមទាមានការទូទាត់ថវិកាឬទៀមទាឲ្យគ្រប់សិទ្ធិការងារនៅក្នុងក្រុមហ៊ុន Naga World បាទជាបុគ្គលិកនៅ Naga World ឃើញស្ត្រីឥឡូវគាត់ដឹងគាត់ដឹងពីសង្គមខ្មែរច្រើនគាត់ចង់តស៊ូប៉ុន្តែទោះថា គាត់ចូលតាមណាគាត់ធ្វើរបៀបម៉េចអញ្ចឹងតើពួកគាត់នេះបាទពួកគាត់ជាស្ត្រីថ្ងៃសុខជាស្ត្រីក្លាហានជាយុវជនខ្មែរថៅវរៈជាយុវជនមេដាធម្មជាតិនេះគឺគាត់នាំផ្លូវបាទគាត់នាំផ្លូវគាត់ឆ្អល់បង្ហាញគាត់ប្រាប់គាត់ធ្វើឲ្យមើលហើយបាទអ្នកខ្លះជាប់គុកទៅបញ្ចេញអ្នកខ្លះនៅជាប់គុកនៅឡើយទេបាទបងស្រីអ្នកស្រីក្លាហានមួយចំនួននៅជាប់គុកនៅឡើយអត់ទាន់ចេញគាត់ធ្វើមើលបាទ គាត់ថាសង្គមខ្មែរទាល់តែការលះបង់អញ្ចឹងបងប្អូនទាល់ការលះបង់អញ្ចឹងបើដេកនៅក្នុងផ្ទះដោយបណ្ឌិតបញ្ញវន្តមួយចំនួនសូត្រធម៌ក្នុងផ្ទះអង្គុយភាវនាចាំឲ្យគេផ្ដាល់លើដាក់ប្រជាធិបតេយ្យលើជើងពៀនយកមកជូនដល់ផ្ទះខ្ញុំថាទៅមិនរួចទេគ្មានទេពិភពលោកនេះដែរគេយកប្រជាធិបតេយ្យដាក់លើជើងពៀនមកឲ្យផ្ទះយើងដាក់ដល់ផ្ទះយើងគឺគ្មានទេលោកតាយើងចំជាតិបាទ គឺតរតែយើងទៀមទាសិទ្ធិសេរីភាពរបស់ខ្លួនយើងខ្លួនឯងបាទរបស់យើងខ្លួនឯងហ្នឹងបានប្រទេសជាតិយើងមានការផ្លាស់ប្ដូរបើទោះបីมันមានការផ្លាស់ប្ដូរក៏មានការហៅថាគោរពសិទ្ធិមនុស្សដែរបាទរាល់ថ្ងៃបងប្អូនណាគេបង្ក្រាបបុរសបុរសបុរសមិនថាចាស់ថាក្មេងគេវាយគេសម្លាប់គេធ្វើបាបប៉ុន្តែស្ត្រីប៉ះទៅគ្រោះថ្នាក់ពួកស្ត្រី ជាម្ដាយជាមេដាពិភពលោក បាទជាម្ដាយបង្កើតសំបីតហ៊ុនសែនខ្លួនឯងហ្នឹងក៏ កើតពីម្ដាយរបស់គាត់ដែរបើអត់ស្ត្រីក៏អត់មានវត្តមានលោកហ៊ុនសែនថ្ងៃនេះដែរបាទចឹងស្ត្រីជាមេដាពិភពលោកស្ត្រីជា gender ដែលលើកស្ទួយខ្ពស់ជាងបុរសប៉ុន្តែស្ត្រីខ្មែរគឺអាកាសតិចតួចណាស់បានបម្រើប្រទេសជាតិខុសពីប្រទេសគេជិតខាងដូចស្ត្រីនៅប្រទេសហ្វីលីពីនអីវ៉ាន់ធ្លាប់ដឹកនាំប្រទេសស្ត្រីនៅសហរដ្ឋអាមេរិកបានក៏ធ្លាប់ដឹកនាំប្រទេសនៅកាណាដាអីវ៉ាន់គេឲ្យស្ត្រីធ្វើការធំបាទដើម្បីស្ត្រីធ្វើការធំ ក្រសួងអប់រំគេលើកស្ទួយដល់ស្ត្រីបាទលើកស្ទួយដល់ស្ត្រីបាទនេះហើយគឺអ្វីដែលខ្ញុំចង់ឲ្យស្ត្រីគ្រប់គ្នាបានដឹងថាយើងកុំឲ្យបរោះបរោះខ្ញុំជាបរោះដែរប៉ុន្តែចង់និយាយប្រាប់ថាកុំឲ្យបរោះបរោះជិះជាន់មើលងាយយើងថាស្ត្រីនឹងវិលឆ្កានមិនជុំអញ្ចឹងចូលរួមនយោបាយចូលរួមបំរើជាតិមាតុភូមិទាំងអស់គ្នាគ្រប់រូបភាពទាំងអស់បាទគ្រប់រូបភាពទាំងអស់នយោបាយមិនមែនយើងតល់តែឈរ ក្រមប្រឹក្សាឃុំសង្កាត់ឈរក្រមប្រឹក្សាស្រុកក្រមប្រឹក្សាខេត្តក្រមប្រឹក្សារាជធានីតំណាងរាស្ត្របានហៅថានយោបាយមិនមែនទេមិនមែនទេបងប្អូនលោកតាលោកយាយយុទ្ធជនរួមជាតិគឺយើងអាចចូលរួម តាមរយៈអង្គការសង្គមស៊ីវិលតូចតូចយើងបង្កើតជាសហគមន៍ធ្វើនេះធ្វើនោះជួយក្នុងសហគមន៍យើងយើងអាចបង្កើតជាប្រព័ន្ធការងារមួយដោយបងបងស្ត្រីខៃសុខឬក្រុមស្ត្រីក្រាហានឬក៏ដោយបងប្អូនខាងខ្មែរថៅប្រាក់ បងអូនស្រីឈឿនដារាវីដែលគេស្គាល់ច្រើនជាងគេបំផុតក្នុងការ live ហើយក៏ដូចជាបងប្អូនយើង នៅក្នុងមេដាធម្មជាតិពួកគាត់ភាកច្រើនសុទ្ធតែស្ត្រីបរោះតិចតួចពួកគាត់ធ្វើបានជោគជ័យបាទទោះបីរបបនេះ មិនទុកគាត់ នៅ ក្នុងខ្សែភ្នែកប៉ុន្តែនៅ ក្នុងខ្សែភ្នែកប្រជាពលរដ្ឋមើលឃើញថា ការឈឺចាប់នេះហើយធ្វើឲ្យពួកគាត់ចេញមុខចេញមាត់តស៊ូក្នុងសង្គមដែលមើលឃើញ សង្គមខ្មែរយើងជួបភាពអយុត្តិធម៌បំផ្លិចបំផ្លាញប្រទេសជាតិខ្លួនឯងរាល់ថ្ងៃមនសិការប្រទេសជាតិយើងគឺបានគេកាត់ព្រិចរិលបំផ្លិចបំផ្លាញរាល់ថ្ងៃមិនថាព្រៃឈើរ៉ែលុបបឹងលុបទលេហ្នឹងសុទ្ធតែជាមនសិការជាតិយើងរួមទាំងការបង្ខិតបង្គោលព្រំដែនដីយួនចូលមករួមទាំងចូលមនោគមពីបរទេសមកណាមនោគមមានន័យខ្លះទី1យើងលើកកម្ពស់ជនបរទេស ជិតខាងដូចជាជនជាតិយួនបងប្អូនឃើញហើយយួននៅប្រទេសខ្មែរយើងប្រហែលអ្នកតើមានច្បាប់ប្រហែលអ្នកតែបងប្អូនប្រៀបធៀបនៅប្រទេសជិតខាងប្រទេសថៃយើងចូលខុសច្បាប់ពីខត់បង្ហោះរាល់ថ្ងៃចាប់វាយច្រំដំធាក់ដាក់គុកអត់បាយរាល់ថ្ងៃតែខ្មែរយើងយួនចង់ចូលមួយថ្ងៃ50ម៉ឺននាក់ក៏អត់មានលោកហ៊ុនសែនទៅឈឺក្បាលដែរបាទអត់ឈឺក្បាលទេចិត្តបោះឆ្នោតគេនៅបង្កើតព្រឹត្តិការណ៍មួយទៀតបងប្អូនចាប់ជនជាតិយួន100នាក់យកទៅយួនវិញថតបង្ហោះមួយណាត់ មិនបង្ហោះមួយថ្ងៃទេណាបង្ហោះគ្រប់ប៉ុស្តិ៍ទួទួទាំងអស់ថាយើងដាក់បកជាជនស្អប់យួនអីចឹងទៅនិយាយទៅអាខ្លះចេញមកយើងដាក់បកអីកោះត្រល់ណាកោះត្រល់យកតែ72ម៉ោងដាក់ញាត់មួយនោះគេហៅយើងដេញយួនដល់24ម៉ោងហើយខ្មែរយើងជាទម្លាប់ប្រវត្តិសាស្ត្រមកគឺដោយសារយួនវាធ្វើទុកបុកម្នេញតាមតែអង្គ ប្រើខ្មែរយើងកាលចំនួនអាណានិគមរបស់យួន99ឆ្នាំបងប្អូន90ឆ្នាំ99ឆ្នាំជិត100ឆ្នាំយួនបានសម្លាប់ខ្មែរយើងស្ទើរដាច់ពូជបាទយកខ្មែរយើងទៅដាំតែអុំជីកបលាយជីកស្រះវេទនាណាបងប្អូនមើលសភើប្រវត្តិសាស្ត្រចឹងហើយបានយើងស្អប់យួនរាល់ថ្ងៃនេះមិនមែនរឿងអើជាតិសាសទេដោយសារប្រវត្តិសាស្ត្រនឹងយួនបានសម្លាប់ខ្មែរយើង បានធ្វើទុកបុកម្នេញណាធ្វើទរណកម្មដកថ្មិញដកអី កាត់ដៃកាត់ជើងកប់យើងត្រឹមកោយកទៅដាំតែអង្គតែយើងឈឺចាប់ដូនតាយើងប្រាប់មកថាមិនមែនជារឿងព្រេងនិទាននេះបាទមិនមែនព្រេងនិទានទេអញ្ចឹងយើងរាល់ថ្ងៃនេះយួនកំពុងតែគ្រប់គ្រងគ្រប់គ្រងយើងគ្រប់គ្រងមិនខ្ញុំនិយាយប្រាប់ពុកម៉ែបងប្អូនបន្តិចនៅឆ្នាំ1951យួនហូជីមិញបានបង្កើតគណៈបកឥណ្ឌូចិន គឺគណៈបកប្រជាជនបដិវត្តបាទឥឡូវនេះគណៈបកប្រជាជនរាល់ថ្ងៃនេះណា គណៈបកប្រជាជនរាល់ថ្ងៃនៅទីក្រុងភ្នំពេញក៏ដូចនៅគណៈបកប្រជាជននៅប្រទេសឡាវរាល់ថ្ងៃបាទគ្រប់គ្រង ខ្មែរយើងរាល់ថ្ងៃក្បាលម៉ាស៊ីនលោកហ៊ុនសែននេះប៉ុន្តែក្នុងរចនាសម្ព័ន្ធបកគឺយួនអ្នកបង្កើតទាំងអស់បងប្អូនយួនបង្កើតរបស់ខុសពីគណៈបកជាតិខ្មែរគណៈបកហ៊ុនស៊ីមពេចគណៈបកផ្សេងផ្សេងទៀតគឺគណៈបកភ្លើងទៀនគណៈបកសិទ្ធិមនុស្សគណៈបកសំរងស៊ីដែលគណៈបកខ្មែរអ្នកបង្កើត ចឹងហើយគណៈបកយួនគណៈបកប្រជាជននេះបានកំទេចគណៈបកទាំងអនុតាមរូបភាពផ្សេងផ្សេងតាមចោតបត់ប្រកាន់បត់ល្មើសអីចឹងចេះមួយចុះមួយទៅដើម្បីឲ្យរំលាយគណៈបកទាំងអស់ស្រុកគេគ្រប់គ្រងនិងកាន់កាប់អំណាចគេបំផ្លិចបំផ្លាញប្រទេសជាតិយើងតាមរយៈគណៈបកនេះអំណាចដែលគេមាននៅក្នុងគណៈបកជួបបហ៊ុនសែនរាល់ថ្ងៃបងបងឃើញហើយប៉ះព្រៃឈើរលាយព្រៃឈើប៉ះរ៉ែរលាយរ៉ែរ៉ែប៉ះទន្លេរលាយទន្លេប៉ះត្រីបឹងទន្លេលាយបឹងទន្លេបាទ បាទទោះបីមិនរលាយអស់ក៏រលាយក្បាយអស់ដែរបងប្អូនរាល់ថ្ងៃណាចារណាបងប្អូនខ្ញុំឲ្យខ្ញុំថាឲ្យបងប្អូននៅស្រុកខ្មែរអឺច្បាស់ជាងខ្ញុំកំពុងនិយាយនេះទៀតបាទព្រោះបងប្អូនអ្នករងគ្រោះជាក់ស្ដែងបាទបងប្អូននឹងកំពុងរងគ្រោះខ្លួនឯងបាទមិនមែនខ្ញុំនឹងនិយាយឲ្យតែលឺលឺដាត់អត់ឆ្អឹងមួយកលាស់អីអត់ទេគឺយើងបានឃើញហើយបានរងគ្រោះនៅរបបនេះទាំងអស់គ្នាទាំងអស់គ្នាបាទមិនមែន គឺយើងរងគ្រោះនេះ មិនមែនការនឹកឃើញសុបិនទេបងប្អូនមិនមែន2 3ខែ2 3ថ្ងៃទេរាប់អាណត្តិមកហើយបងប្អូនឃើញការដឹកនាំរបស់គង់ហ៊ុនសែនដែលដឹកនាំគណៈបកប្រជាជនដែលដឹកនាំដោយយួនមកកើតនេះមានរីកចម្រើនអីទេបងប្អូនលោកតានិយាយសាលារៀនផ្លូវថ្នល់ធ្វើបានមួយចំនួនសួរថាមួយណាជារបស់ប្រជាពលរដ្ឋខ្មែរមួយណារបស់រដ្ឋគឺរបស់ហ៊ុនសែនអស់បាទរបស់ហ៊ុនសែនអស់ណា តែគេធ្វើជំរឿនប្រជាពលរដ្ឋខ្មែរយកលុយទៅខ្ចីចិនយកលុយសំទោសយកឈ្មោះប្រជាពលរដ្ឋខ្មែរទៅខ្ចីចិន ទៅខ្ចីជប៉ុនទៅខ្ចីប្រទេសផ្សេងផ្សេងទៀតជាពិសេសប្រទេសចិន លើពិភពលោកគឺជាពាក់ចិនវ៉ាន់ករាល់ថ្ងៃសេដ្ឋកិច្ចខ្មែរ GDP ខ្មែរមួយថ្ងៃរមិនបាន2ដុល្លារផង3ដុល្លារផងឥឡូវយើងឆ្ពាក់ចិនហូតដល់ចិនលែងឲ្យខ្ចីឥឡូវនេះចិនគេ ដើម្បីកាត់បន្ថយបំណុលគេក្នុងមួយឆ្នាំមួយឆ្នាំរាប់រយលានមួយឆ្នាំខ្ញុំតាមខ្ញុំព័ត៌មានមួយនោះខ្ញុំមិនបានទុកឯកសារទេតែខ្ញុំមើលឃើញថាមួយឆ្នាំត្រូវសងចិនប្រហែលជា200លានបាទបាទ200លាន100លានទៅ200លានសងចិនអញ្ចឹងហ៊ុនសែនអត់មានអីសងមានតែកាត់ខេតកោះកុងឬកំពង់ផែសមុទ្ររៀមឬក៏កន្លែងណាផ្សេងផ្សេងទៀតដើម្បីទូទាត់បាទ តាមព័ត៌មានថៃផ្សាយតាម website របស់ថៃឬក៏បានថៃបានព័ត៌មានពីកងទ័ពអាមេរិកគេកាត់ឲ្យចិន គ្រប់គ្រងខេត្តកោះកុងទាំងមូលហ្នឹងបាទ75ឆ្នាំបងប្អូន75ឆ្នាំ បាទដើម្បីកាត់ទឹកលុយជពាក់ចិនណាអានេះខ្ញុំមិនមែននិយាយខ្លួនឯងទេ បាទមនីយើងខ្លួនឯងគឺយើងមានព័ត៌មានដែលគេផ្សាយកន្លងមកហើយថៃគេបារម្ភបារម្ភដោយសារចិនយកកងទ័ពមកដាក់នៅសមុទ្ររៀមនៅកោះកុងហ្នឹងនៅខេត្តកំពង់សោមនៅអីហ្នឹងព្រោះថ្ងៃគេកំពុងធ្វើអាគារខ្ពស់ខ្ពស់ហ្នឹងមិនមែនធ្វើខ្មែរនៅទេណាតែយើងជនជាតិមិនមែនទៅធ្វើខ្មែរនៅទេបងប្អូនបាទធ្វើគឺសុទ្ធតែជនជាតិចិនមកកັບចាក់គ្នារកស៊ីគ្រឿងញៀនកັບសម្លាប់គ្នាពេញក្រុងកំពង់សោមបាទពេញក្រុងកំពង់សោមបាទ តែលោកហ៊ុនសែនគាត់ថាអត់បញ្ហាទេអភិវឌ្ឍវាមានហើយតិចតួចបាទណាគាត់អ្នកនាំពាក្យហ្នឹងគេនិយាយចឹងទៅឆ្កុយវាប្រយ៉ាងរបស់គេដែរដល់និយាយចឹងដល់ខ្ញុំដឹងនិយាយថាមិនថាមិនដែរដល់ពួកគាត់និយាយរបៀបអត់ទទួលខុសត្រូវនិយាយរបៀបបាត់ថាដូចកូនក្មេងបៀមដៃហ្នឹងបងប្អូនតែជាជុំជាតិបាទហ្នឹងហើយនេះគឺខ្ញុំចង់ប្រាប់បងប្អូនលោកតានិយាយជនជាតិឲ្យបានជ្រាបថា របបនេះគេលេបត្របាក់ប្រទេសខ្មែរយើងអស់ហើយខាងលិចគេពុះជាឲ្យទៅចិន ខាងកើតគេពុះជាឲ្យទៅយួនបាទពុះជាឲ្យទៅយួនរាល់ថ្ងៃប្រទេស ខ្មែរយើងវាបានដូចជាសាច់មន់មួយគេហែកចែកគ្នាបាទហែកចែកគ្នាបងប្អូនឃើញខ្ញុំបានបង្ហោះប្រហែលប្រហែលជា4 10ថ្ងៃមុនលោកហ៊ុនសែនមាននាឡិការហូតដល់11គ្រឿងបាទស្របទឹកលុយហ្នឹងចិត្តចង់100លានហ្នឹងបាទ 11គ្រឿងនឹងថ្លៃបងប្អូន1.14 5លាន1.12លាន3លានសរុបលុយទៅបើយើងមកឲ្យលើសប្រហែលជា30 40ម៉ឺនហើយតាមមើលច្រើនណាវិលការគាត់ទាំង11គ្រឿងបាទបងប្អូនតើគាត់នាយករដ្ឋមន្ត្រីប្រាក់ខែជាង1000ដុល្លារអង្គរៈគាត់មានដល់ជា30000នាក់បាទទីប្រឹក្សាគាត់ជាង200នាក់300នាក់ចូល1000ហ្នឹងបាទ ខ្ញុំមិនច្បាស់ទេខ្ញុំមានកាលមុនខ្ញុំបានដឹងដែរបើឥឡូវថ្មីថ្មីខ្ញុំបានដឹងថាទីប្រឹក្សាគាត់មានមកទាំងអស់ហ្នឹងប្រាក់ខែគាត់ហ្នឹងអត់មាន សិទ្ធិបើកប្រាក់ខែឲ្យដល់ដល់ដល់គ្នាគាត់ហ្នឹងផងគូនអង្គរៈហ្នឹងគាត់ហ្នឹងផងបាទបងប្អូនគាត់មានលុយឯណាទៅកសាងសាលារៀនផ្លូវខ្នល់ដាក់ឈ្មោះគាត់ណាបងប្អូនពិចារណាមើលទាំងអស់គ្នាយើងយកកតិយុទ្ធយកភាពចេះដឹងមកនិយាយកុំនិយាយយកភាពល្ងងខ្លៅហៅថាអ្នកដែល ផ្កាប់មុខបាទកុំយកភាពផ្កាប់មុខមកនិយាយយើងយកភាពចំណេះជំនាញវិជាសាស្ត្រមកនិយាយបាទមើលសាលារៀនវត្តអារាមផ្លូវខ្នល់យើងសប្បាយចិត្តនៅការកសាងតែយើងមិនសប្បាយចិត្តដែលយកហ៊ុនសែនយកលុយជាពលរដ្ឋដាក់ឈ្មោះខ្លួនឯងទី1ទី2រាល់ការកសាងនោះអត់មានគុណភាពទេបងប្អូនណាខ្មែរយើងតែងតែច្រៀងថា ចាក់ក្រាស់ស៊ីស្ដើង ចាក់ស្ដើងស៊ីក្រាស់បាទអាតូចស៊ីតូចអាធំទីស៊ីធំបាទនេះគឺជាពាក្យពិតនៃពាក្យស្លោកខ្មែរយើង ដែលដឹកនាំដោយរបបភ្នំពេញរាល់ថ្ងៃបងប្អូនផ្លូវគឺដាំគីឡូដី2គីឡូដីទៅមុខអាក្រោយហ្នឹងរត់បាយខំទៀតហ่ะបាទរត់បាយខំទៀតផ្លូវធ្វើស្រុកខ្មែរទេដែលធ្វើផ្លូវអត់ដែលបាត់ឯធ្វើរាល់ថ្ងៃបាទធ្វើរាល់ថ្ងៃគឺផ្លូវរត់បាយខំរហូតហើយចាក់បងប្អូនហើយ5ហ៊ុនស្រុកគេចាក់សិត2ទឹកមួយទឹកពីរទឹកកម្រាស់ មិនសឹងមិនមមផងស្រុកខ្មែរយើងចាក់កម្រាស់5ហ៊ុនយកព្រែកទៅព្រាចពីលើយកគ្រោះទៅរួយហើយកិនកិនហើយដាក់ប្រាស់5ហ៊ុនទៅថ្មីជ្រឹងហៅទៅណាធ្វើអីគេសពតបាទអាការងាររបស់សួងសាធារណការដឹកជញ្ជូនមន្ត្រីរបស់ក្រសួងសាធារណការដឹកជញ្ជូនទៅកាត់ខ្សែបូសោះណាហ៊ុនសែនគាត់ចង់បានមុខមាត់គាត់ទៅសពតនៅអាផ្លូវតែគេធ្វើហ្នឹង អាមន្ត្រីសាធារណការរដ្ឋមន្ត្រីហ្នឹងបានឡើងទេលួនសែនឡើងនិយាយ2 3ម៉ោងវាយគណៈបកសង្គ្រោះជាតិវាយសកម្មជនមើងងាយពូជពងខ្មែរគ្រប់បែបយ៉ាងអស់ឌីលខ្មេះខ្មែរគ្រប់បែបយ៉ាងអស់បាទវាអត់មាននិយាយអំពីសង្គមជាតិវាទៅនិយាយតែពីរឿងពង្រឹងអំណាចណាវាយប្រហារមកសង្គ្រោះជាតិពួកអូទៀមពួកក្រុមប្រឆាំងក្រៅច្បាប់អីចឹងទៅគឺវាអត់មានចំណេញអីដល់ប្រជាពលរដ្ឋខ្មែរមើលលោកហ៊ុនសែននិយាយម្ដងម្ដង យើងឃើញហ៊ុនសែននិយាយល្អល្អគឺអានតាមការសរសេរអាហ្នឹងយើងគួរឲ្យគោរពយើងខ្ញុំនិយាយមែនតើណាបាទនិយាយត្រង់ហ្មងគឺហ៊ុនសែនពេលដែលគេសរសេរឲ្យហ៊ុនសែននិយាយគឺល្អយើងមកខ្ញុំអ្នកចេះដឹងប៉ុន្តែគេសរសេរឲ្យណាបញ្ជាក់បើពួកកញ្ចក់ថាការសរសេរហ្នឹងគឺការរៀបចំបាទជាការរៀបចំគឺគាត់និយាយបានល្អយើងថាមិនមានមេដឹកនាំយើងអាចនិយាយគាត់គាត់អានគាត់សរសេរប៉ុណ្ណឹងនឹងល្អប៉ុណ្ណាទេណាប៉ុន្តែពេលដែលគាត់អានចប់ គាត់ចេញអាចរិតស៊ីនរបស់គាត់មកលោកតាយាយបងប្អូនជនជាតិចេញអាចរិតស៊ីនណាខ្មែរយើងហៅអាចរិតស៊ីនណាអូអាចប់គោកអានតែបាញ់អាកូនអត់ពូជអាកូនក្បត់ជាតិណាសម្ដីមេដឹកនាំនិយាយលើបណ្ដាញព័ត៌មានសាធារណៈដែលដាក់ទូទាស់គាត់30 40ប៉ុស្តិ៍បាទវិសុទូទាស់គាត់វិសុគាត់រាប់រយប៉ុស្តិ៍ដែលនិយាយភាសាបែបហ្នឹងក្នុងនាមមេដឹកនាំបងប្អូនយល់យ៉ាងណាដែរ វាប្រៀបបានដូចក្មេងមិនដែលចូលសាលារៀនណាក្មេងមិនដែលចូលសាលារៀនទោះបីក្មេងចូលសាលារៀនក្មេងខ្លះគាត់ចេះដឹងគាត់យល់ថាពាក្យហ្នឹងវាអសរោះពាក្យហ្នឹងមិនសមរម្យគួរយកមកប្រើណាមិនគួរយកមកប្រើប៉ុន្តែលោកហ៊ុនសែនមេដឹកនាំប្រទេសមួយតំណាងឲ្យពលរដ្ឋជាង10លាននាក់បែរជាស្រែកហាមាត់ចេញពាក្យទាំងអស់នេះបងប្អូនពិចារណាមើលតែយ៉ាងម៉េចដែរយល់យ៉ាងម៉េចដែរនេះគ្រាន់តែខ្ញុំលើកត្រួសត្រាសនៅភាសា សិល្បៈមេដឹកនាំប្រទេសយើងនិយាយកន្លងមកមានពាក្យច្រើនយ៉ាងទៀតបាទមានពាក្យច្រើនយ៉ាងហ្នឹងមានសិទ្ធិអន្តះបាញ់អាជាប់គប់អាឡានបុកឯណាអាក្បត់ជាតិពូជអាក្បត់ជាតិតាមកំតិចងើបមួយវាយមួយណាភាសាមេដឹកនាំប៉ុណ្ណាបើប្រទេសគេវិជាថាបតៃជាប់គុកអត់ថ្ងៃចេញទេលោកតានិយាយបងជនជាតិគឺពាក្យប្រមាថមើលងាយទាំងអស់នេះគឺជាប់គុកអត់ថ្ងៃចេញទេ ព្រោះប្រជាពលរដ្ឋទូទៅមិនថាខ្ញុំតាគេមានសិទ្ធិហាស្ដីនិយាយស្ដីពីសិទ្ធិរបស់ខ្លួនតែមើលឃើញការដឹកនាំឆក់រវែងក្នុងសង្គមបច្ចុប្បន្នអញ្ចឹងក្នុងនាមជាមេដឹកនាំប្រទេសជាជាមេដឹកនាំមន្ត្រីសាធារណៈអញ្ចឹងប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិហាស្ដីនិយាយអ្វីដែលរបបនេះដឹកនាំទៅខ្វះឆក់រវែងត្រង់ណាហើយធ្វើតាការគាត់និយាយបទជាពលរដ្ឋនឹងខុសត្រូវគឺត្រូវត្រូវម៉េច សួរថាការកាប់បំផ្លាញព្រៃឈើនឹងមានទេបាទចម្លើយឆ្លើយតែម្ដងទៅមានណាកាប់ការលក់រ៉ែឲ្យចិនបូមរ៉ែកំទេចភ្នំមានត្បូងមានពេជ្រមាន មាសមានអីហ្នឹងសួរតែមានទេថាមានហើយចុះគេថាម៉េចព្រោះស្រាវជ្រាវព្រោះខែចំពោះស្រាវជ្រាវបន្មារុនមួយបៃខំអស់ហើយរតនគិរីដូគិរីបៃលិនខេតផ្សេងផ្សេងទៀតដែលពាក់ព័ន្ធមានមាសមានប្រាក់ហ្នឹងគឺរលាយអស់ហើយ បាទណាអសួរថា មានលុបបឹងលុបទន្លេស្ទះផ្លូវទឹកហូរទឹកចំនួនរាល់ឆ្នាំទេថាមានដល់យើងនិយាយទៅគេថាឆាំងពួកអបឆាំងទំនាអាមេរិកក៏ទឹកចំនួនដែរនៅជប៉ុនក៏ទឹកលិចដែរណាគឺយើងវាប្រៀបធៀបទៅបារាំងទៅអាមេរិកជប៉ុនឯណាទឹកចំនួនទឹកលិចឯនោះឆ្កុយអូលោកវាយលោកខ្ញុំមិនដឹងជានិយាយអាម៉េចឲ្យវាសមនឹងរបបសពថ្ងៃនេះណាគេចេះដោះសារ ចាប់គ្នាអ្នកនយោបាយដាក់គុកគឺថាអ្នកស្រុកខ្មែររាល់ថ្ងៃគ្មានអ្នកនយោបាយអ្នកជាប់គុកទេគឺអ្នកប្រព្រឹត្តខុសច្បាប់ស្រុកខ្មែរបានជាប់គុកណែវាទៅស្គយយ៉ាងទៀតទៅខ្ញុំចេះតែនឹកឃើញយីទៅទៅរបបនេះណាវាចោតអ្នករងគ្រោះជាពិសេសសកម្មជនគណៈបពប្រឆាំងគ្រប់រូបភាពគេសម្លុតគេវាយ គេធ្វើបាបគេគម្រាមតាមចាប់ប្រើប្រព័ន្ធតឡាការច្បាប់ម៉ែវានឹងធ្វើបាបសមាជិកសមាជិកាជាពលរដ្ឋរួមទាំងដីធ្លីផ្ទះសម្បែងណាមកត្រឹមនោះទៅតាមវាយគ្នា គ្នាមិនចោះចាញ់មិនចោះញោមមិនចោះរៀងទៅតាមសម្លាប់គ្នា បង្ហើយគ្នាចុងក្រោយទៀតសកម្មជនយើងរងគ្រោះតើឲ្យយើងនៅស្ងៀមមេឃណា យើងជាសកម្មជនជាយុទ្ធមិត្តអ្នកតស៊ូឬក៏និយាយបញ្ហាជាតិសាសយើងហើយគេបានគេសម្លាប់គេចាប់ដាក់គុកដោយបងបងស្ត្រីថ្ងៃសុកដែលពួកគាត់កំពុងធ្វើនេះឲ្យគាត់នៅស្ងៀមឃើញគេចាប់ប្តីដាក់គាត់ដាក់គុកដោយភាពអយុត្តិធម៌នឹងនៅស្ងៀមឯកើតចឹងគាត់ត្រូវតែចេញតវ៉ាយើងត្រូវតែនិយាយត្រូវថាអ្វីដែលជាការមើលឃើញភាពល្ងងខ្លៅការដឹកនាំប្រទេសណាដឹកនាំប្រទេសបែបទៅរកផ្ដាច់ការកុម្មុយនីសអ្នកណាមិនដាស្របតាមអញគឺអញចាប់ដាក់គុក អញចាប់ដាក់គុកអញសម្លាប់អញពីការកោះហើយគម្រាមកំហែងដើម្បីឲ្យពួកអស់នឹងខ្លោបខ្លាចប៉ិនមិនខ្លោបខ្លាចណាបងប្អូនហើយគេអត់ឃើញថាអត់មានការខ្លោបខ្លាចគេបង្កើតក្រុមអាបាតដៃទី3ដើរវែងជាប្រវត្តិកាន់តែឯគោមួយបងនោះអត់មានអីសោះបាទម៉ែអីក៏គាត់វាយដែរម្ដាយគាត់គាត់វាយដែរឪពុកគាត់ក៏គាត់វាយដែរបាទអត់អត់បានទេបាទដូចជំនាន់ខ្មែរក្រហមអញ្ចឹងណាបាទ ការមិនទាន់មានឯកូមហើយគាត់សួរនាំអូនទៅណាមកណាមួយទៅនោះរកស៊ីធ្វើសំឡងចេះមួយចុះមួយដល់ក្រោយមកបានស្រាសកន្លះលីត្រដាក់ផឹកគ្នា3 4 5នាក់មកយកឯងធ្វើការអញអញឲ្យមួយថ្ងៃ5000 10000យកឯកូមមួយប្រើហើយគ្រុកក្រាំងគ្រុកក្រាំងក្នុងឯកូមហ្នឹងម៉ែអើយប្រហែលជាគយបាទប្រហែលគយគ្នាគឺហៅអត់សួរនេះឆាំងដើរពើមុខឯងមើលមុខឯងក្បាលឯកូមលើណាបាទ ដូចរូបភាពមួយនៅក្នុងនាការវើលពាក់ឯកស្ថានស៊ីវិលលើកឯកគោមវាយក្បាលបងប្អូនបុគ្គលិកនាការវើលហើយរឿងនេះមិនមែននេះរឿងច្រើនណារឿងច្រើនកន្លងមកហើយបាទមិនមែនខ្ញុំលើកនិយាយប្រវត្តិនេះមានច្រើនណាបាទរូបភាពមានទៅទៀតបាទរូបភាពមានច្រើនទៀតបាទនេះចង់ជម្រាបពុកម៉ែបងប្អូនអញ្ចឹងណាបាទឲ្យថានេះហើយគឺជាដំបូលសន្តិភាពដំបូលរស់សុខសន្តិភាពដែលរបបភ្នំពេញជាបានបង្កើតឡើង គឺដូចខ្មែរក្រហមអញ្ចឹងគេថាជេយូអស្ចារមហាលោតផ្លោះអង្គការផ្នែកបណ្ដោះអាណាធ្វើអីក៏បានដែរគឺដឹងទាំងអស់បាទចាប់តាំងកែបមួយយកទៅស្ងោស៊ីក៏បានដែរបាទគឺដឹងទាំងអស់អង្គការទាំងផ្នែកបណ្ដោះឥឡូវដូចគ្នាអញ្ចឹងបងប្អូនដូចគ្នាអញ្ចឹងគេបង្កើតក្រុមភូមិប្រធានភូមិប្រធានក្រុមខាងបាតដៃទី3ផ្សេងផ្សេងទៀតតាមមូលដ្ឋានដើម្បីស៊ើបអង្កេតពួកប្រឆាំងធ្វើអីអាណាធ្វើអីប្រឆាំងក្រុមអញខ្លះរាយការណ៍មកភ្លាមណា ហើយខ្ញុំឆ្ងល់តែពួកមានខួរមួយចំនួនណាមហាសែនស្មោះត្រង់បងប្អូនតាយាយជនជាតិខ្ញុំអស់សំណោចត្រង់ថាគេឲ្យអាយកោមួយល្ងាចឡើងឲ្យទៅផឹកស្រាសណាផឹកស្រាស្រាពុលទៀតពេលខ្លះបាទផឹកស្រាស1លីត្រហ្នឹង3 4នាក់ចឹងទៅពេញ3 4លីត្រនោះផឹក4ដល់20នាក់ហ្នឹងអអចុយម៉ែអបាទនិយាយចុយម៉ែមកនិយាយអានេះតិចព្រោះខ្ញុំមើលឃើញបងប្អូនរាយការណ៍មកថាដល់ករាល់ថ្ងៃមានតែអាយកោមួយខ្លាំងជាងគោទៀតបាទ បាទនេះដែលដែលបងប្អូនត្រូវដឹងថាខ្មែរយើងគឺស្រួលបោកអីស្រួលម៉េះណាចុះអាយួនចូលនៅពេញប្រទេសណាមកធ្វើជីវកម្មបង្កើតការងារនៅស្រុកខ្មែរដែលធ្វើជាងណាមជាងម៉ូតូដើរដេប៉ាក់ធ្វើរស័យណាឬក៏ធ្វើអីផ្សេងផ្សេងក្តាមការងារធ្វើនោះមិនក៏មិនខ្លាំងជួយពួកនោះណាមិនក៏មិនខ្លាំងមួយពួកនោះ មិនមកខ្លាំងខ្មែរគ្នាឯងគ្នាដែលរងគ្រោះស្រាប់ណាហើយខ្លួនឯងពេលខ្លះរងគ្រោះដូចបងលោកពូម្នាក់នៅបង្កក់ខ្ញុំតាន់កាលនោះគឺគាត់នៅសហគមន៍បង្កក់កំពុងចាក់លុកបង្កក់បាទគាត់ជាប្រធានក្រុមការងាររបស់គណៈបព្វជិជនបង្កក់គេចាក់លុកផ្ទះគាត់មកបងវាយកតិចផ្ទះគាត់ចោលចាក់លុកផ្ទះគាត់ណាចាក់លុកផ្ទះគាត់ចោលដល់មកគាត់ ទៅចាប់អាដីខ្សាច់នៅបឹងកក់នោះដែលលោកឡៃផ្ទះគាត់ចាប់រួយលើក្បាលថាខ្ញុំប្រធានក្រុមគណៈបព្វជិជននៅក្នុងបឹងកក់នេះជាគណៈពង្រឹងដ៏ដ៏ដ៏មានប្រជាប្រិយរូបចុងក្រោយសូម្បីតែផ្ទះខ្ញុំក៏ត្រូវបានគេឈូសកំទេចចោលគ្មានសំណងគ្មានអីដែរបងបងលោកតានោះបែបរាល់ថ្ងៃដឹងជាគាត់ស្លាប់នៅឬក៏យ៉ាងម៉េចបាត់ឈឹងបងបងបាត់រូបគាត់មកណាគណៈបព្វជិជនហ្នឹងនៅក្នុងគណៈបព្វជិជនតើអ្នកណារីគុណគណៈបព្វជិជនបាត់ហ្មងបងបងដឹងទៅណាមកណីហ្នឹង អាចនឹងស្លាប់អាចនឹងយ៉ាងម៉េចយើងអត់អាចនិយាយបានអានឹងជួនកាលទៅគាត់ទៅដូរស្រុកទេហេណាទៅនៅព្រំដែននៅអីចឹងទៅគេបំបត្តិឈ្មោះគាត់បាត់ចឹងទៅយើងបាក់ថាដែរណាអាហ្នឹងដែលចង់ជម្រាបពុកម៉ែបងប្អូនជ្រាបអញ្ចឹងណាបាទណាអញ្ចឹងមានន័យថាម៉េចមានន័យថាគណៈបកប្រជាជនឬក៏ពួកបំរើគណៈបកប្រជាជនមួយចំនួនបើមិនប៉ះសាច់ខ្លួនឯងទេគឺអត់ឈឺចាប់ទេតើប៉ះសាច់ខ្លួនឯងដោយបងប្អូនណាមួយនោះវាធ្លាប់ ឡាយជេលោកធានជេដល់ពួកខ្ញុំឡាយទូទួនៅប្រទេសថៃចឹងណាដល់ទៅពេលសម័យកូវីដមានណាវាឆ្លងកូវីដគេយកប្តីវាណាទៅដាក់ផលិតសុខភាពនៅចក្រែវាកាត់កូវីដហ៎ហើយគេចាប់ប្រពន្ធវាប្រុងយកទៅមលោកនៅអនុវិទ្យាល័យពោធិ៍ចិនតុងវាឡាយវីដេអូយំស្រេកអូវាថាអត់ស្គាល់វាហេតុអីឃើញប្រពន្ធវាស្អាតចាប់ប្រពន្ធវាទៅណាប្រពន្ធវាសង្ស័យប្រពន្ធអត់មានកូវីដទេយកដាក់មនុស្សច្រើនដល់មែនតើយកប្រពន្ធដាក់នៅសាលារៀនម្នាក់ឯង ឃើញរូបភាពទាំងអស់ហ្នឹងវាឈឺចាប់ក្នុងគណៈបព្វជិជនហើយចុងក្រោយនេះគឺគ្រូបរៀនបកស្រាយរឿងគណៈបព្វជិជនរកស៊ីរត់ការខ្សែដោយប្រពន្ធជាសភារាប្រពន្ធចុងគាត់អីចឹងទៅឃើញបងប្អូនចេញមកមួយមួយជាប់គុកបាត់ណាគណៈបព្វជិជនចឹងបងប្អូនតលប៉ះចំសាច់តំបៅខ្លួនឯងសាច់ខ្លួនឯងបានឈឺចាប់បាទប៉ុន្តែអាខ្លួនឯងមានអំណាចមានបុណ្យស័ក្តិនឹងហើយសំគុំគ្នាចាប់វាយជាពលរដ្ឋគ្មានអាណិតសោទេ ណាហើយរូបជាច្រើនទៀតដឹកជួរគណៈបកជាជនរាល់ថ្ងៃបងមកឃើញហើយណាខ្ញុំមិនមែនចេះនិយាយចេះថាទេខ្ញុំជឿជាក់ថាបងប្អូនដឹងច្បាស់ជាងខ្ញុំខ្ញុំដឹង10បងប្អូនដឹង100ហ៎បាទដឹង100នោះចឹងគាត់ថាបងប្អូនមិនហ៊ាននិយាយហ៊ានថាមិនហ៊ាននិយាយហ៊ានថាដោយសារយើងនៅក្នុងមាត់ខ្លាមាត់កពើ តែទន្ទឹមនោះបើយើងអត់ថាអត់និយាយទាំងអស់គេនឹងធ្វើបាបគេនឹងជិះជាន់យើងគេនឹងវាយយើងគ្រប់ពេលវេលាដោយពាក្យស្លោកលោកគ្រូរំឈុនអញ្ចឹងបើយើងខ្លាចគេគេនឹងជាន់ធ្វើបាបយើងជិះជាន់យើងបើយើងមិនខ្លាចគេគេនឹងខ្លាចយើងវិញបាទនេះគឺជាពាក្យស្លោករបស់លោកគ្រូរំឈុនដែលខ្ញុំលើកដាក់មកលើចំអេក្រង់នេះបាទណាបានខ្ញុំសូមឲ្យបងប្អូនយល់អំពីអ្វីដែលជាទស្សនៈរបស់អឺ លោកគ្រូរងជនបាទហើយគាត់បានធ្វើសន្និសិក្សាចេះថាគាត់មិនអាចតាមតឡាការអាយ៉ងទេគឺគាត់នឹងចេញមតិគាត់ដើរធ្វើសកម្មភាពផ្សេងផ្សេងពាក់ព័ន្ធនឹងគ្រូបង្រៀនសមាគមរបស់គាត់ឬក៏ពាក់ព័ន្ធនឹងអីផ្សេងផ្សេងហើយมันខុសច្បាប់បាទគឺគឺมันអាចបិទសិទ្ធគាត់បានទេបើគាត់អត់ធ្វើឲ្យសោះដោយតែគាត់ជាប់គុកដដែលហ្នឹងណារួមទាំងបងប្អូនស្រីស្រីខ្មែរថៅវរៈមេដាធម្មជាបានពួកគាត់ធ្វើសកម្មភាពដដែល បាទគាត់ចុះស្រាវជ្រាវឥឡូវគាត់សេបដាណាកោទោសហេងសួរបង្ហោះតាមเพจខ្មែរថៅរៈអីចឹងទៅខ្ញុំមើលឃើញថាភាពអស្ចារ្យរបស់ពួកគាត់គាត់មិនចោះញោមចោះខ្លាចនឹងអ្វីដែលពួកគាត់ជួបហើយគឺគាត់មានតាំងចិត្តតស៊ូទៅមុខទៀតនេះជា អ្វីដែលខ្ញុំមើលឃើញបាទហ្នឹងហើយដោយសារពេលវេលាខ្ញុំសូមអរគុណដល់លោកតាវិជ្ជជនជាតិទាំងអស់គ្នាដែលបានតាមដានទស្សនាដល់អត្ថាធិប្បាយរបស់ខ្ញុំបាទ ភ្ជាប់នឹងរូបភាពភ្ជាប់នឹងសកម្មភាពដែលរបបភ្នំពេញចាប់ធ្វើបាបដល់បងប្អូនបុគ្គលិកនាការវើក៏ដូចជាធ្វើបាបដល់បងបងស្ត្រីថ្ងៃសុខបងប្អូនស្ត្រីថ្ងៃសុខលោកតារុយីហើយក៏មានការកោតទោសបន្តបន្ទាប់ហើយយើងមើលឃើញថារបបនេះមិនចប់ប៉ុណ្្នឹងទេបងប្អូនចាំសម្ដីខ្ញុំទុកគឺព្រឹត្តិការណ៍នឹងចេញមកបន្តបន្ទាប់ទៀតគាត់នៅព្រឹត្តិការណ៍ខ្លះរងគ្រោះពុតប្រកាសគេមិនដោះស្រាយហើយគេពង្រីកអា ការរងគ្រោះនោះរត់ធំទៅដើម្បីបន្លប់ស្ថានភាពមួយទៀតណាអានេះគឺអ្វីដែលរបបភ្នំពេញអនុវត្តប្រមាណអាណត្តិមកឲ្យបងប្អូនសម្គាល់មើលចំណាំមើលទៅបាទកុំឲ្យតែខ្ញុំចេះថាបាទសម្គាល់មើលទាំងអស់គ្នាបាទព្រឹត្តិការណ៍ប្រមាណថ្ងៃនេះគេឲ្យកូនគេថាឲ្យលោកប្រធានសមស៊ីចាស់ប្រសានយោបាយនោះតតាំងយើងនិយាយបៃលុកបៃឡោដូចឈួតឡប់ឪអត់ឲ្យគេចូលស្រុកផងណាអត់ឲ្យលោកប្រធានសមស៊ីអត់ឲ្យមួសុខួរអត់ឲ្យពងអៀងអីចូលស្រុក ឯកឧត្តមហូបានចូលស្រុកហ្នឹងប៉ុន្តែកូនហ្នឹងថាឲ្យតតាំងជាមួយគាត់ណាទៅអញ្ចឹងទៅណាមាត់ឪនិយាយផ្សេងមាត់កូននិយាយផ្សឹងពោក៏មិនផ្សាកទាំងឪទាំងកូនសូមឲ្យអនុញ្ញាតឲ្យយន្តហោះណាក៏បានដែរដែលធ្វើដំណើរមានខ្សែហោះហើរត្រង់មកប្រទេសកម្ពុជាលោកប្រធានសន្យាថានឹងចូលព្រាមបានចូលព្រាមត្រាក់បងគណៈបកសង្គ្រោះជាតិសូម្បីតែខ្ញុំក៏ចូលដែរបាទខ្ញុំខ្លួនឯងក៏ចូលដែរបងប្អូនមិនចូលបងប្អូនអាច ជេរខ្ញុំអាចថាខ្ញុំអីគ្រប់បានបែបហ្នឹងសម្រាប់ប្រទេសជាតិខ្ញុំខ្ញុំអត់អាចបោះបង់ចោលបានទេបងប្អូនថ្ងៃណាដែលលោកប្រធានសំស៊ីមាតុភូមិនិវត្តតតាំងមួយរបបហ៊ុនសែន ពាក់ព័ន្ធរឿងក្តីក្តាមរបស់គាត់ឬក៏តតាំងផ្នែកនយោបាយផ្សេងផ្សេងខាងមុខពួកខ្ញុំនឹង ទៅជាមួយលោកធានសំស៊ីនេះជាសេចក្តីសម្រេចចិត្តរបស់ពួកខ្ញុំមិនមែនពួកខ្ញុំមកដល់ប្រទេសឋានសួគ៌ប្រទេសមានបានហើយពួកខ្ញុំភ្លេចប្រជាពលរដ្ឋខ្មែរអត់ទេបើអត់ទេ ហើយពួកខ្ញុំតែងតែនិយាយរាល់ថ្ងៃ ពេលវេលាដែលខ្ញុំអាចនិយាយបានដោយសារខ្ញុំរកស៊ីឬក៏ធ្វើការរៀនសូត្រមិនពេលខ្លះក៏បាននិយាយខ្លះអត់ខ្លះទៅទៅបាទប៉ុន្តែពេលវេលាដែលខ្ញុំទៅលេងខ្ញុំឆ្លៀតឱកាសនិយាយកន្លះម៉ោងមួយម៉ោងក្តីគឺខ្ញុំនិយាយអ្វីដែលខ្ញុំទទួលព័ត៌មានមើលឃើញភាពអយុត្តិធម៌នៅក្នុងសង្គមខ្មែរអានេះជំរាបពុកម៉ែបងប្អូនអញ្ចឹងហើយកុំបារម្ភកុំបារម្ភចំពោះបងប្អូនមួយចំនួនលៀបពណ៌ខ្ញុំថាខ្ញុំជាចារកម្មហ៊ុនសែនថាខ្ញុំនឹងជា ទីភ្នាក់ងាររបស់សយសុភាពីណាតរីការប្រាប់ពុកម៉ែបងប្អូននៅក្រៅប្រទេស1 2 3ចេះចុះដើម្បីបំបត្តិប្រជាប្រិយឬក៏ប្រមូលបង្កាច់ខ្ញុំដើម្បីឲ្យបងប្អូនបាត់ជំនឿលើខ្ញុំកុំបារម្ភបាទខ្ញុំខ្មែរអង្គរបាទដូនតាខ្ញុំពូជម្បូរខ្ញុំខ្មែរអង្គរអញ្ចឹងប្រទេសជាតិខ្ញុំគឺទឹកដីខ្ញុំគឺខ្ញុំស្រឡាញ់ស្មើនឹងអាយុជីវិតរបស់ខ្ញុំខ្ញុំស្លាប់ខ្ញុំអាចកើតមកវិញបានប៉ុន្តែប្រទេសជាតិខ្ញុំស្លាប់មិនអាចកើតវិញបាន បាទអានេះខ្ញុំសូមជម្រាបពុកម៉ែបងប្អូនអញ្ចឹងនឹងការតស៊ូនិងលះបង់របស់ពួកខ្ញុំមិនមែនសុកសុកគេយកខ្ញុំមកដល់ប្រទេសនេះទេគឺការតស៊ូរបស់ពួកខ្ញុំមានអាសាច់ហើយខ្ញុំនឹងបន្តតស៊ូទៅទៀតដើម្បីប្រទេសជាតិមាតុភូមិរបស់ខ្ញុំបាទសូមអរគុណដល់លោកតាយាយបងប្អូនជនរួមជាតិដែលបានតាមដាននិងទស្សនាអត្ថាធិប្បាយរបស់ខ្ញុំបាទទោះខុសឬបន្តិចបន្តួចមិនច្បាស់អក្ខរាវិរុទ្ធតិចតួចសូមអភ័យទោសដោយសារការនិយាយស្ដីរបស់ខ្ញុំ មិនមានការកសេជាអត្ថបទឬក៏មិនមានការហៅថាបង្គាប់បញ្ជា អីណាទេគឺនិយាយចេញពីដូបេះដូងចេញពីចិត្តពីការមើលឃើញផ្ទាល់ភ្នែកខ្ជាស្ដាប់ឮបាទអញ្ចឹងសូមបងប្អូន លោកតានិយាយបងប្អូនយុវជនកម្មករពលករទាំងអស់ចូលរួមក្លាហាននិយាយបញ្ហាសង្គមជាតិយើងទាំងអស់គ្នាចូលរួមឡាយទាំងអស់គ្នាគុំតែយើងនិយាយអំបញ្ហាសង្គមជាតិបងប្អូនយើងអត់ហ៊ានឡាយហ៊ាន share ហ៊ានអីទេ ប៉ុន្តែនិយាយបញ្ហាគេខ្មាស់គ្រួសារស្រីញីអូនបងចូលទស្សនៈគ្រួសារអុកញ៉ាគ្រួសារឯងនាំគ្នាទៅឡាចសៀព្រមព្រៀងរាប់រយខេប៉ុន្តែនិយាយបញ្ហាជាតិសាសន៍ខ្លួនឯងសិទ្ធិសេរីភាពណាសុខទុក្ខសង្គមជាតិខ្លួនឯងគ្រួសារខ្លួនឯងអត់ហ៊ានសៀហើយខ្លាចទៅចាប់ដាក់គុកបងប្អូនណាខ្លាចទៅចាប់ដាក់គុកនេះជាភាពឆក់រវែងជាភាពទៀនខ្មាស់មួយរវាងពលរដ្ឋខ្មែរយើងមួយចំនួនមិនមែនទាំងអស់ទេបាទមិនមែនទាំងអស់ទេពលរដ្ឋខ្មែរយើងមួយចំនួន បើសូម្បីតែព័ត៌មានអាស៊ីសេរី VOA ព័ត៌មាន VOD ព័ត៌មានផ្សេងផ្សេងមួយចំនួនទៀតដែលគេផ្សាយព័ត៌មានព័ត៌មាន ខ្លះក៏ល្អប្រសើរដែលយើងមិននឹកស្មានអត់មានចូលរួមផ្សាយចូលរួម like share comment អីទេបងប្អូនខ្លាចមហាសាខ្លាចដូចចាស់ចាស់ថាសัตว์ខ្វែកដេកយកជើងត្រោមេឃដេកលើចុងថ្នោតហើយធ្វើសបុកយកជើងត្រោមេឃខ្លាចមេឃបាក់ស្កត់លើរហូតអត់ធ្វើកើតគួយតែខ្លាចគួយតែយំ អញអត់ស៊ីអញឃ្លានអញឃ្លានអត់តរោស៊ីណាសិទ្ធអញត្រូវកាន់គេរំលោភហើយអត់ទៀមទាសិទ្ធនាំវាដេកតែភ័យដេកតែខ្លាចបងប្អូនឧទាហរណ៍ឧទាហរណ៍ខ្លីបងប្អូនយើងជាប់ពន្ធនាគារតែពាក់ព័ន្ធរឿងនយោបាយសួរគាត់ចេញមកវិញមានអាប់មុខអាប់មាត់ទេណាមានអាប់មុខអាប់មាត់ទេអត់ទេមែនទេអត់មានទេគឺគាត់ត្រូវបានលើកទឹកចិត្ត បងប្អូនមើលគំរូវិរៈភាពរបស់ពួកគាត់ត្រូវបានលើកទឹកចិត្តចេញមកគឺល្បីល្បាញក្នុងបណ្ដាញសង្គមពិភពលោកគេទទួលស្គាល់ពួកគាត់សុទ្ធតែវិរៈជនវិរៈនារីតែផ្ទុយទៅវិញបងប្អូនឃើញមកដល់ម៉ោងនេះថ្ងៃនេះទោះយ៉ាងណាក៏គេចោទថាថោងស្រាប់ជាមេឃាតករសម្រាប់មនុស្សមកដល់ម៉ោងនេះពេលនេះទោះយ៉ាងណាក៏គេថាបងគិតម៉េងលោកគិតហៀងជាមេគ្រឿងញៀននៅប្រទេសកម្ពុជាឈ្មោះអាក្រក់ទោះបីមានលុយប្រមាណដែរបងប្អូនក៏ឈ្មោះអាក្រក់ជាប់ សន្តានអាក្រក់ប្រែហ៊ុនសែនដឹកនាំជាង40ឆ្នាំបងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួនធំហ៊ុនសែនមកគេថាជប់លៀងដុតគោដុតផឹកស៊ី3យប់3ថ្ងៃអ្នកខ្លះគេថាបើហ៊ុនសែនងាប់ទៅអញកោសក់បួសខ្លះទៅគេថាបនឆាប់ងាប់សួរមានតម្លៃទេទោះហ៊ុនសែនរាល់ថ្ងៃមិនជាប់គុកជាប់ច្បាប់ប៉ុន្តែត្រូវបាន ប្រជាពលរដ្ឋខ្មែរដែល ដឹកនាំដោយហ៊ុនសែនខ្លួនឯងមើលងាយមើលថោក ខ្ញុំមិនគ្រប់គ្រងភាសាមួយចំនួន ដែលបងប្អូនខ្មែរប្រមាថលើងាយប្រទេសយើងទេប៉ុន្តែទន្ទឹមនោះមេដឹកនាំប្រទេសយើងគួរតែធ្វើឲ្យជាប្រពន្ធឯងគោរពស្រឡាញ់មុនដែលគាត់លាចាកលោកទៅព្រោះមនុស្សជាធម្មជាតិកើតចាស់ឬឈឺស្លាប់ប៉ុន្តែនៅមានជីវិតហ្នឹងសូមរក្សាកិត្តិយសគេឈ្មោះពួចពងសាវតាហ្នឹងឲ្យកូនខ្មែរជំនាន់ក្រោយគោរពឲ្យកូនខ្មែរជំនាន់ក្រោយគោរពបាទនេះគឺដែលខ្ញុំចង់និយាយថ្ងៃនេះ បាទខ្ញុំជឿជាក់ថាហ៊ុនសែននៅមានឱកាសនៅមានឱកាសស្ដារពួយពងសាវតាតកូលហ៊ុនតែរាល់ថ្ងៃនេះគឺពលរដ្ឋដាក់បដាសាបងប្អូនឃើញហើយនៅស្រុកកដាស្ទឹងអស់ជំនឿលើអាញាធរនៅខេត្តរតនគិរីអស់ជំនឿលើអាញាធរដាក់បដាសាមកទេសណាដាក់មកទេសដាក់ខ្ញីដាក់អំបិលដាក់បិជែងព្រាកណាដូចបងប្អូននៅបឹងកក់ពីមុនវ៉ាន់ធ្លាប់ដាក់បដាសាណាបងប្អូន ប្រទេសមួយដែលពលរដ្ឋខ្លួនឯងដាក់បណ្ដាសាណាបងប្អូនមិនដឹងជាប្រទេសស្អីទេបងប្អូនណាបងប្អូនប្រៀបធៀបស្រមៃបន្តិចបាទប្រៀបធៀបសម័យតិចបាទចឹងសូមឲ្យកុំឲ្យមានការដាក់ផ្ដាសាដល់មេដឹកនាំខ្លួនឯងដល់អាជ្ញាធរខ្លួនឯងដែលគេថានៅក្រមដំបូងសន្តិភាពនោះទន្ទឹមនឹងនេះក៏យើងស្នើឲ្យលោកហ៊ុនសែនកែប្រែកែប្រែ បង្ក្រាបជាមួយមន្ត្រីរបស់ខ្លួនគាត់ដែរពុករលួយជិះជាន់ពលរដ្ឋយកដីពលរដ្ឋកាប់បំផ្លាញព្រៃឈើគ្រប់សពបែបយ៉ាងទៅលោកហ៊ុនសែនដោះស្រាយបានចឹងមានន័យថាហ៊ុនសែនបើកដៃហ៊ុនសែនអ្នកឈើពីក្រោយខ្នងបញ្ជាឲ្យទាំងអ្នកទាំងអស់នោះបំផ្លាញប្រទេសជាតិខ្លួនឯងជាកោសកម្មប្រទេសជាតិរាល់ថ្ងៃគឺហ៊ុនសែនទាំងអស់បាទគេបន្ទោសទៅលើមេដឹកនាំគ្រួសារមួយដឹកនាំគ្រួសារមិនបានល្អគេបន្ទោសទៅលើម៉ែឪគេអត់បន្ទោសកូនទេ កូនរៀនសូត្រមិនចេះដឹងកូនខ្លាចជាអ្នកជក់ឆ្នាំជក់ម៉ាយគេបន្ទោសលោកម៉ែឪដោយសារអត់ចេះមើលថែព្រាមបដៅកូនកូនចេះធ្វើលប់ធ្វើឈួតដើរវាយពៀគេថាពូជពងសើបដានឹងវាអាក្រក់ពូជពងសើបដាវាចេះណែនាំកូនអានឹងដូចគ្នាចឹងរាល់ថ្ងៃប្រទេសជាតិមួយដែលពោពេញទៅដោយបំផ្លិចបំផ្លាញប្រទេសជាតិពោពេញទៅដោយគ្រឿងញៀនពោពេញទៅដោយសត្វសាហាវយូងខ្នង ខាងក្រុមម៉ាហ្វៀជនជាតិចិនជនជាតិយួមដើរធ្វើសាច់ចិត្តគេមិនផ្ទុះទៅលើអ្នកទាំងអស់នោះគេផ្ទុះលើលោកហ៊ុនសែនអ្នកដឹកនាំប្រទេសផ្ទុះលើលោកហ៊ុនសែនអ្នកដឹកនាំជាជាម៉ែជាអើជាម្ចាស់មេដឹកនាំនេះដឹកនាំល្ងងខ្លៅចោលមកទៀតឃើញពួកនឹងធ្វើហេតុអីធ្វើមិនបានប៉ះខ្សែអញប៉ះកូនអញប៉ះម៉ែអញប៉ះឪអញណាប៉ះប្រពន្ធអញដូចនាការវើលណាការដល់សួរចោះសួរឡើង គឺមានភៀកហ៊ុនធំនៅពីក្រោយគឺប្រពន្ធលោកហ៊ុនសែនដល់អញ្ចឹងដោះស្រាយមកចេញបាទដោះស្រាយចេញប្រឆាំងប្រពន្ធហ្នឹងចាប់ដាក់គុកណាតឡាការចោត994អសំទោសមេត្រា494 495បាត់ញុះញង់បង្កចលាចលវឹកវរធ្ងន់ធ្ងរដល់សង្គមចប់ច្បាប់ម៉ែវាតឡាការតេលេ ត្រាច់តែវាថាអ្នករងគ្រោះអ្នកស្លូតត្រង់អ្នករងគ្រោះតែត្រូវបាន គេពិជប់ពីការងារអ្នករងគ្រោះត្រូវបានគេបដិញពីការងារអ្នករងគ្រោះដែលគេតវ៉ាសុំសិទ្ធិសេរីភាពត្រូវបានរងគ្រោះជាប់គុកបន្តទៀតនេះហើយគឺការឈឺចាប់របស់ជីវរដ្ឋធំឡើងធំឡើងឈឺចាប់របស់ជីវរដ្ឋធំឡើងធំឡើងនៅប្រទេសកម្ពុជាបាទអរគុណណាស់ខ្ញុំនឹងជួបបងប្អូននឹងបន្តទៀតដោយសារខ្ញុំមានពេល ទំនេរសម្រាប់3 4 5ថ្ងៃទៀតមុននឹងខ្ញុំចូល កងវិញចូលសាលារៀនវិញអញ្ចឹងខ្ញុំនឹងអត្ថាធិប្បាយបងប្អូនតាមពេលវេលាឱកាសដែលខ្ញុំអាចធ្វើទៅបានបាទដោយសារខុសពេលវេលាគ្នានៅប្រទេសខ្មែរនៅប្រទេសនេះខុសគ្នា5ម៉ោងបាទ5ម៉ោងអញ្ចឹងសូមអរគុណលោកថ្លៃលោកគុណដល់ប្រគុណចាស់គ្រប់អង្គសូមអរគុណថ្លៃលោកគុណដល់លោកចៅទីបងប្អូនជនជាតិដែលបានតាមដានទស្សនាដ៏ច្រើនហើយ បានចូលរួម live និង share និង comment ទោះអ្នកឯងជេរខ្ញុំអ្នកឯងបងប្អូនខ្លះរសានបងប្អូននិយាយត្រូវបងប្អូននិយាយខុស តែយ៉ាងណាខ្ញុំអត់និយាយខ្វល់ទេសំខាន់ខ្ញុំចង់ចេញសារឲ្យបងប្អូនបានជៀបបានដឹងថាអ្វីដែលកើតពិតនៅប្រទេសកម្ពុជាគឺអញ្ចឹងរាល់ថ្ងៃហើយខ្ញុំនិយាយនេះបានតែ10% 15%ទេអ្នកដែលនិយាយច្រើនគឺប្រជាពលរដ្ឋខ្លួនឯងនៅប្រទេសកម្ពុជាកំពុងជួបបញ្ហានោះបាទជួបបញ្ហាកំពុងជួបការកម្រៀងកំហែងនោះអ្នកដែលត្រូវនិយាយអ្នកដែលត្រូវបង្ហាញសារឲ្យសាធារណសាធារណជនប្រជាពលរដ្ឋលើពិភពលោកបានដឹងបាទនឹងសូមអរគុណ សូមក្រោយសូមជូនពរពុកម៉ែបងប្អូនលោកតាយើងទាំងអស់ជួបតែសំណាងល្អសូមឲ្យមានសុភមង្គលក្នុងគ្រួសារយើងនឹងរួមគ្នាបន្តទៀមទាសិទ្ធិសេរីភាពនិងបដូររបបផ្ដាច់ការដាក់របបជាតៃហើយសង្ឃឹមថាបងប្អូននឹងរួចផុតពីរបបផ្ដាច់ការឆាប់ឆាប់នេះនឹងការផ្លាស់ប្ដូរឆាប់ឆាប់នេះហើយយើងមានសេរីភាពកសាងប្រទេសជាតិយើងទាំងអស់គ្នាឲ្យបានរីកចម្រើនដោយបណ្ដាប្រទេសជិតខាងផងដែរបាទជាចុងក្រោយនេះខ្ញុំសូមជូនប័ណ្ណចម្រៀងមួយប័ណ្ណបាទប័ណ្ណចម្រៀងនោះគឺប័ណ្ណថាសាមគ្គី បាទសាមគ្គីនេះមានន័យល្អខ្លាំងណាស់បងប្អូនណាលោកតានិយាយបងប្អូនក្នុងជាតិគឺខ្ញុំស្ដាប់ទៅជក់ចិត្តបាទជក់ចិត្តនៅម្ចាស់បទចម្រៀងនេះគឺគាត់និពន្ធហើយនឹងត្រូវនៅអ្វីដែលសប្ថ្ងៃនេះកំពុងជួបបញ្ហាអញ្ចឹងដោយបងបងស្ត្រីថ្ងៃសុកដោយលោកយាយអាយុ8ជាងគាត់មកចូលរួមគឺពាក្យថាសាមគ្គីទូបីគាត់មិនបានលើកបដាមិនបានអីគាត់មកលើកទឹកចិត្តដល់អ្នកទស្សនៈស្ការលើកទឹកចិត្តដល់បងស្រីលេងស្ទីរី ចុះបើយើងទាំងអស់គ្នាលះបង់ពេលវេលាកន្លះម៉ោងមួយម៉ោងមកជួបរួមដោយពួកគាត់ទៅវាខាត់ប្រមាណវាខាត់ប្រមាណរបបក្នុងពេញពេលដែលយើងមកជួបរួមច្រើនគឺខ្លាចយើងខ្លាចអំណាចប្រមូលផ្ដុំអំណាចដែលពលរដ្ឋហ៊ានចេញមុខហ៊ានធ្វើទាំងអស់គ្នានេះមកនិយាយថាម៉ាត់មកកប៉ូលីសទាហានទាំងអស់នោះក៏ហ៊ានដែរព្រោះគាត់គាត់វាយទៅវាយម្ដាយគាត់វាយឪគាត់វាយកូនគាត់បាទចឹងពួកនេះខ្លាចការជួបជុំបំផុតបងប្អូនតើយើងជួបជាតិបាទនឹងខ្ញុំសូមបញ្ជាក់ប៉ុណ្ណឹងបាទជាចុងក្រោយសូមអរគុណសូមជម្រាបលា